ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ការវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនាយប់ថ្ងៃច័ន្ទនេះអញ្ចឹងស្វាគមន៍ប្រិយមិត្តដល់មុខនៅថ្ងៃនេះដដែលគឺប្រិយមិត្តគង់សុកសាន ND មុកសារីអឺផេងប្រុសកំបូលស៊ូសុនរាមផនប៉ុនវណ្ដាសុកស្រីស្នំស័ក សាហារ៉ាច័ន្ទវណ្ណសូប៊ុនសូវិចិត្រសួនសិដ្ឋាមេលាខិនរដ្ឋាទោះស្លាប់ក៏ជាខ្មែរជីងលីអែមវុនរដ្ឋាសៀមចន្ទរីថាច់ភក្តីស្មោះសឆាយាស្រមៅក្រហមប្រសិទ្ធគូអបអាយសុគន្ធថាវរីរិទ្ធី បាទតុងម៉ាក់ណាត់ណេតយ៉ាងស្រីមុំ អមផលខេនឆៃយ៉ាស្រមោចក្រហមយូហេងឡុងសាវេតប៉ាងរាជសីសានជាងនិងម៉ាម៉ា BK សុខារ៉ាម៉ុនព្រមទាំងប៉ូឡាគីសាប់សាស៊ុយរ៉ារ៉ាក់ដែល កំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនាពេលនេះផាត់ជាលីរាវីកុងនាម៉ោង9យប់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 ការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សនតារាកើនបញ្ញា ស្ដាប់ខំវាសនាកើតខួរក្បាលពុំស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សនតារាលេងទីតែលស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1ស្រីអូន មាន ចំណងជើងថាស្ត្រីផ្ទៃពោះនៅ Nagavul គឺជាមេបដិវត្តពណ៌នៅក្នុងរង្វង់ក្រចកនៃប្រធានបទសមនម៉ៅខ្ញុំដាក់ចំណងជើងថា តើជាសម្ដី របស់ហេងសួរហ៊ុនម៉ាណែតឬក៏ហេងសួរណាហ៊ុនម៉ាណែតឬក៏ហេងសួរបាទហើយនៅក្នុងប្រធានបទទី1នេះខ្ញុំថា វាជាការប្រមាថ Brittany Baker អាយុជីវិតដ៏ធ្ងន់ធ្ងរបំផុតពីគុកឆែមជាងលីប្រធានបទទី2ដាវ៉ាន់ជុំដោយខ្ញុំអះអាងមែនហ៊ុនសែនបង្កើនសត្រូវជុំវិញពិភពលោក ធ្វើ ជាមរតកជូនកូនរបស់គាត់ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារា ស្រាត់ខោជនផ្ដាច់ការ ផ្លាស់ប្ដូរផ្នត់គំនិតបាទផលបេតិកនិងផាន់សីហាថ្ងៃនេះមានគ្រឿងខ្លែម2ដែរដូចទម្លាប់គ្រឿងខ្លែមទី1គឺជាការសុំតពុករបស់បងប្អូនដូចតទៅ មិត្ត CPP បានណែខមមិនឬក៏ថាឲ្យគាត់គឹមហ៊ុនថា បើឯងគណៈបករបស់ឯងណែតែពិតគេថាឯងរាជសីព្រោះតែខ្ញុំថាឯងចុះមនុស្សកំសត់ធ្វើប្រគុណអាចឲ្យបានតែមួយអញនឹងទៅគ្រប់ត្រហើយគាត់បានថត screen សារនោះផ្ញើមកណាវ៉ាន់ស្រីង Facebook account របស់ខ្ញុំមានអ្នកខ្លះផ្ញើទៅ page ខ្លះផ្ញើមក Facebook account នេះអញ្ចឹងមើលចន្លោះចន្លោះទាំងពីរហ្នឹងខ្ញុំក៏លើកយកមកធ្វើគ្រឿងខ្លែមហើយខ្ញុំមីមីកំពុងចាំបានផ្ដល់តពុកឲ្យគាត់ នៅឃ្លាថាអញ្ចេះសាឡាំទីនសាលីនតាំងខ្ញុំថាខ្ញុំឃើញ គេចេញញ៉ាត់គ្រប់គ្រងប្រព្រងប្រព្រឹត្តហ៊ុនម៉ាណែតដែលមិនដែលធ្វើអីសោះខ្ញុំមាន សង្ឃគុណអាចទេណាហ្នឹងក្រោយមកទៀតគាត់ក៏យកពាក្យហ្នឹង ទៅខមមិនថ្ងៃនេះនិយាយរឿងមួយបងប្អូនណាផានីលមានបងប្អូនខ្លះណាខមមិន មានបងប្អូនយើងម្នាក់ធ្លាប់រឿង អឺប៊ុនធឿនសេកកាលអ្នកវិភាគវិលក្បងកំពង់ជើងធូកកាន់បថៅកັບសំរៀងស៊ីនិយាយរឿងច្បាប់50បូក1ហ្នឹងមានបងប្អូនយើងម្នាក់នៅកូរ៉េគាត់បើកទូរស័ព្ទ2គាត់ចូលខមមិនកំឡោះខេត្តកណ្ដាលក្នុងទំព័រ Facebook អត្តបទរបស់អ្នកវិភាគវិលក្បងកំពង់ជើងធូកផងបដា គាត់ screenshot អានឹងបណ្ដាមកសុំទៅពួកខ្ញុំប៉ុន្តែចៃដនថ្ងៃហ្នឹងចំខ្ញុំអង្គុយនៅ ក្នុងឡានក្រុងធ្វើដំណើរណារយៈពេលកន្លះម៉ោងខ្ញុំបើកទូរស័ព្ទចុចទៅមាន ពេលតតាំងហើយគាត់យកលោកប្រាច់កៅផាត់អាខមមិនរបស់ខ្ញុំមិនខមមិននេះខ្ញុំប្រាប់ថា អាស្ពាករបស់ខ្ញុំទាំងស្រុង នៅនេះមានអ្នកដឹងខ្លួនណា យកទៅខមមិន នៅអ្នកវិភាគវិលក្បងកំពងជើងធូបចិត្តចលសាពេលនោះខ្ញុំចូល ទៅមើលបងប្អូនគាត់ឲ្យខ្ញុំចូលមើលដែរខ្ញុំមើលទៅឃើញថាអ្នកវិភាគវិលក្បងគាត់តជាមួយនរណាទេគាត់តជាមួយតែម្នាក់ហ្នឹងគាត់ចិត្តឆ្ងល់ចោលមួយហ្នឹងក៏សម្បើមែនមែនទេរហូតបាក់ស្បាតបិទគូតបងប្អូនណាឃើញតតាំងមកបិទខ្ញុំមិនដឹងថាគាត់យកទៅនេះណា តតែពេលគាត់តតាំងច្រើនហើយសាមូអែលវ៉ាងបានគាត់ផ្ញើយកមកឲ្យខ្ញុំដល់ខ្ញុំចូលមើលខ្ញុំមើលខ្ញុំសោចបែបគាត់ឆ្ងល់ឆ្ចំអានេះដាក់លេខបាក់ស្បាត់កាលនោះអ្នកវិភាគវិលក្បងកំពង់ជើងធុកប្លុកគាត់ចោលបាត់ហើយគាត់ណាប្លុកហើយលុបខមមិនគាត់ចោលទៀតគាត់ប្រាប់គាត់ថាគាត់ screenshot មួយមួយមួយផ្ញើមកគាត់ screenshot ឥឡូវនេះនៅមានបងប្អូនយើងណា ប្រហែលជាខ្ញុំនិយាយនេះអ្នកដែលដឹងខ្លួនណាសត្វឥន្ទ្រីគឺចាំហើយកាលនោះគេកាត់រឿងសំរងស៊ី50បូក1ហ្នឹងហើយសុំតពួកសនរាគាត់ចូលតែខ្ញុំទៅ ពាក្យខ្ញុំទៅខមមិនហ្នឹងទៅខមមិនបាក់ស្បាតបងប្អូនបាក់ស្បាតរហូតដល់ប្លុកកូនក្មេងចោលបងប្អូនហើយគ្នាមានពាក្យធម្មតាប្លុកវាតតែពាក្យហ្នឹងអសរោះអសិលធម៌ជេរប្រមាថអីត្រូវអាហ្នឹងអ្នកខ្លះជាសិទ្ធិរបស់គេតែនេះគេតតាំងបែប logic អា តតាំងបែប logic មានឯណាវ៉ាន់ស្រេងអ្នកវិភាគវិលក្បងកំប៉ុងជើងធូបយុវជនអាមេរិកជាតៃប្លុកគាត់ចោលបាត់តែគាត់ថតយកមកឲ្យខ្ញុំមើលទាំងអស់ឥឡូវមានរឿងនេះមួយទៀតរឿងហ្នឹងរឿងហ្នឹងខ្ញុំនិយាយទីប្រហែលជារំលងរំលងប្រហែលជា2ម៉ោងគាត់ផ្ញើមកទៀតណែច័ន្ទនេះសៅគេថាចឹងគេថាអើបងឯងធ្វើប្រគុណអាចបានមួយអញគ្រប់ត្រឯងចឹងគេសួរគាត់តតាំងច្រើនហើយនារីរដ្ឋ អញ្ចឹងបើសុំលោកគ្រូលោកគ្រូក៏ថាខ្ញុំឃើញគេគ្រប់គ្រងហ៊ុនម៉ាណែតសារប្រព្រឹត្តប្រព្រឹត្តបែកទូរទស្សន៍បែក Facebook គណៈបកប្រជាជនមិនមែនបែក Facebook ទូទៅទេ Facebook គណៈបកប្រជាជន បាទកៅសុជាតិហ៊ុនម៉ាណែតអត់មានតន់ឃើញធ្វើប្រគុណអាចអីមួយផងតើឪគាត់ធ្វើតើគាត់យកនឹងទៅខមមិនណាក៏បាត់ទៅស្មានតែជាចប់ហើយមកទៅអ៊ីកាស៊ីប្រហែលជា2ម៉ោងក្រោយមកទៀតលុតខ្ញុំមើលទៅហាគាត់មកវិញហើយ គាត់ថាគេតបថាអញ្ចេះលោកគ្រូគេថាហ៊ុនម៉ាណែតអត់បានធ្វើអីម៉េចគេជាមន្ត្រីរដ្ឋាភិបាលហើយនៅក្នុងគណៈបកប្រជាជនជាអ្នកធ្វើអញ្ចឹងគណៈបកប្រជាជនអូហ៊ុនម៉ាណែតធ្វើណារីណាណាផ្កាថ្កុលក៏ដូចជាហ៊ុនម៉ាណែតធ្វើដែរពេលនោះ គាត់ថាឆ្លើយថាម៉េចលោកគ្រូខ្ញុំថាមិនបាច់ឆ្លើយទេប៉ុន្តែសូមឆ្លើយចុងក្រោយទៅចុះព្រោះទោះលើកប្រអិនមកមេឃមកនិយាយក៏វាអត់ចប់ដែរអញ្ចឹងมันមានពេលខ្លះដាក់តពួកយកតែម្ដង សាងសម្ផស្សដាក់ភ្លុកទៅបណ្ដោយអូនៅខ្លះគេអាតពួកសូនរ៉ាដាក់ម៉ាំងវិល3 7 20មកដាក់ម៉ាំងវិលមកជាងឡានស្ទីអាសាចុងក្រោយរបស់ខ្ញុំខ្ញុំក៏ប្រាប់គាត់ថាចេះ Tom Jerry ហើយចុះគណៈបកប្រជាជននឹង មានតែហ៊ុនសែនមួយទេអីចុះហេងសំរិនចុះសកហេងចុះសាយឈុំចុះជាស៊ីមផ្សែមយុទ្ធរីចុះ អ្នកដតីទៀតនឹងគេធ្វើអត់ចុះមិនក៏ឃើញឈ្មោះតាហ៊ុនសែនសម្បីតាអាស្តាតក៏ហ៊ុនសែនមនុស្សអាខ្ចីលុយគេប្រជាជនឯងដាក់សងឲ្យសោះអានឹងទៅធ្លាប់មានបងប្អូនខ្ញុំនិយាយតដែលគេថាតើតដាក់ឈ្មោះម៉ែឪឯងនឹងបានសមមែនដាក់ឈ្មោះសម្ដេចបានមែន មកសុំតពួកសូនរ៉ាតែស្ងាត់ទូឥឡូវសូនរ៉ាដាក់តពួកនឹងមកម៉ាំងបាញ់7ពេកគេថាចុះតល់តល់តែម៉ែឪហែងឬក៏មាន តែម៉ែឪហែងនិងម៉ែឪសម្ដេចនឹងសងលុយបរទេសមែនបានជាហែងមែនទេហែងដាក់ចង់ឈ្មោះដាក់ណាដាក់ទៅអានឹងទៅខ្ជោខ្ញុំមើលឆ្លោយជាងនេះអាមិនក៏មានតែឈ្មោះទៅហ៊ុនសែនជាងឆ្ងល់គណៈបកប្រជាជនក៏អត់មានណាធ្វើអីដែរធ្វើទៅហ៊ុនសែនម្នាក់ហ្នឹងដល់តែពេលជាងបាត់មាត់ឆឹងបងប្អូនគាត់បែបអលូនទូឥឡូវមិនដឹងជាតមិនទៀតទេ មិនសូវគេប្លុកគាត់ផងក៏មិនដឹងណាគាត់ថាអញ្ចឹងសាយក្មេងកំព្រាវត្តសំកែឥឡូវយើងសួរមើលគណៈបកប្រជាជនយើងទៅបោះឆ្នោតឯគណៈបកប្រជាជនទៅអីបើគណៈបកប្រជាជនគ្មានណាបានធ្វើអីមកប៉ិនតសៃសល់សមិទ្ធផលទាំងអស់ធ្វើសឹកតែហ៊ុនសែននេះតាសំបី តែខ្ញុំនិយាយម្សិលមិញនឹងអុកញ៉ាយកលុយទៅចែកប្រជាជនលិនដាឡុង ក៏ឈ្មោះអំណោយរបស់ហ៊ុនសែនណាមិនមែនលួនសែនផងបោកតាំងពីអុកញ៉ាខ្លួនឲ្យបោកប្រជាជននោះម៉ែអូអាបោកត្រូវធ្វើល្អជានិច្ចណាកូនមិត្តភូមិគ្រប់វងអញ្ចឹងបើប៉ុណ្ណឹងវាល្មមតែគ្រប់ហើយវាពិចារណាទៅត្រូវមែនໄວគេថាបើឯងធ្វើប្រគុណអាចមួយណាអញគ្រប់ត្រគេថាចង់ឃើញគេហ៊ុន ម៉ាណែតនោះគេចេញញាត់គាំទ្រគូក្តីមិនដែលទៅឃើញធ្វើអីមួយផងគេថាហ៊ុនម៉ាណែតអាហ្នឹងគឺជាកូនរបស់ហ៊ុនសែនអាហ្នឹងណាចឹងក៏ត្រូវតែធ្វើហើយអាអីចុះហ៊ុនម៉ាណែតនឹងត្រូវតែធ្វើអីចុះគណៈបកប្រជាជនតេទៀតហេងសំរិនជាស៊ីមសខេងសាយឈុំអាហ្នឹងក៏អត់ធ្វើអីសោះតែគឺឈ្មោះរបស់ហ្នឹងមកមកគណៈបកប្រជាជនទាំងអស់ចេញមកតាំងពីឆ្នាំ1979មកចំណាត់ហាន មានហ៊ុនសែនមួយធ្វើហើយដល់ចឹងមិនបោកកាត់ទាំងអស់លុយយើងទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតបញ្ហាសុខភាពនិងខណ្ឌគុណទូរទស្សន៍សូនតារាសូនច័ន្ទមិថុនាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់គ្រឿងខ្លែងទី2ខ្លីណាថ្ងៃនេះយោងតាមសារព័ត៌មានទូទៅមានន័យថានៅក្នុង Facebook ឃើញ គ្រប់គ្នាគេចុះជាពិសេសព័ត៌មានសំខាន់សំខាន់ពីឡាសអាមេរិក បានផ្ដល់ជំនួយ300លានដុល្លារឥតសំណងបងប្អូនខាស្រីមុំបងប្អូនជំនួយឥតសំណងច្រើនណាស់ណានៅ ប្រទេសចិនគ្រប់ជំនួយទាំងអស់សុទ្ធតែចំណងនរ៉ាហៀងសូម្បីតែ start របស់ចិនធ្វើនឹងក៏អត់មានតម្លៃស្មើនឹងលុយអាមេរិកជួយប្រទេសកម្ពុជាដែរបងប្អូនអឺរ៉ុបបើយើងគិតអំពី EBA អាមេរិក បើយើងគិតអំពី EBA គឺជួយប្រទេសកម្ពុជា តាំងពីឆ្នាំ1993មានន័យថាជួយឲ្យសេដ្ឋកិច្ចកម្ពុជាលូតលាស់ហើយចិនណាសុភ័ក្ររតវណ្ណាក៏មកស៊ីញើសឈាមខ្មែរដែរដូចជារោងចក្រចិនទាំងអស់ដែលមកផលិតដែលមកសង់នៅក្នុងប្រទេសកម្ពុជា ដើម្បី ផលិតសម្លៀកបំពាក់យកមកលក់នៅអឺរ៉ុបពីព្រោះអត់បងពុនអញ្ចឹង ពេលដែលឃើញប្រទេសកម្ពុជានឹងមានប្រយោជន៍ចិនក៏មកដណ្ដើមប្រយោជន៍របស់ខ្មែរដែរប៉ុន្តែអានេះក៏ល្អដែរយើងអត់ថៃទេសហប្រតិបត្តិការនោះប៉ុន្តែខ្ញុំគ្រាន់តែចង់ទាញប្រិយមិត្តណាចេះយើងក៏មើលទៅលើស្ពានយើងក៏មើលទៅលើ start យើងក៏មើលទៅលើអាផ្លូវស្ដោះទឹកមាត់ធ្លុះដែលហ៊ុនសែនអួតហ្នឹងណាអារបស់ទាំងអស់ហ្នឹងមានផ្លូវខ្លះធ្វើហើយស្ដោះទឹកមាត់ធ្លុះតាមមួយឆ្នាំនេះក៏លុកដូចក្របបែកខ្ទេចអស់លីងហើយលុយយើងសង ចិនវាមកយកទាំងអស់បងប្អូនអាមេរិកយើងមើលតែផ្លូវជាតិលេខ4មួយទៅអាមេរិកធ្វើប្រហែលឆ្នាំជិត30ជិត40ឆ្នាំបងប្អូនអត់មាននៅនឹងថ្កល់ណានេះបងប្អូនមើលផ្លូវចិនធ្វើគាត់ទៅធ្វើខូចអស់ប្រហែល10ដងមួយឆ្នាំខូចម្ដងមកអាមួយមួយចេះតែនេះវណ្ណៈវណ្ណៈខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនណា strong grill រំលឹកឬក៏នឹកឃើញ មានការប្រៀបធៀប តាំងពីឆ្នាំ1993រហូតមកទល់ឥឡូវវា18ឆ្នាំ19ឆ្នាំជិត20ជិត40អឺសំទោស28 29ឆ្នាំជិត30ឆ្នាំណាសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលដើរមិនមែនដោយសារចិនទេណាគឺដោយសារតែអាមេរិកនិងសហភាពអឺរ៉ុបមូលហេតុផោះតាំងអីបងប្អូនមានឃើញស្រុកខ្មែរចាយសិតលុយដុល្លារហ៎រ៉ាដារ៉ាត់បងប្អូនមានឃើញស្រុកខ្មែរបញ្ជូនកូនមករៀននៅតែអឺរ៉ុបនិងអាមេរិកទេ វ៉ាសម្រាប់បងប្អូនមានឃើញស្រុកខ្មែរនឹងផលិតផលតំណែងដោះដូរអីផ្សេងផ្សេងឃើញគេមានតែចៃលុយចិនទេណាបើចិន សេដ្ឋកិច្ចគ្រប់ដណ្ដប់ទៅលើប្រទេសកម្ពុជាលុយចិនគូតែមានឥទ្ធិពលនៅក្នុងស្រុកខ្មែរយើងនិយាយចឹងបងប្អូនណាអត់ឡូសិចទេលោកគ្រូពួកចិនវាមិនដែលលុយបុកណា គ្រប់សង្កត់វាវាមិនដែលមានឥទ្ធិពលទេអេតំបន់ណា ដែលលុយបរទេសគ្រប់ដណ្ដប់តំបន់ហ្នឹងលុយបរទេសត្រូវបានគេចាយណា ត្រកូលអរិយស័ក្តិសិទ្ធសូនរានិយាយសិតតែវិទ្យាសាស្ត្រលូសិចបងប្អូនណាបងប្អូនណាមានអីជាសម្អាងបងប្អូននៅពើមើលព្រំដែនថៃមើលចៅកែចៅកម្លាំងពលកបងប្អូនមើលនៅព្រំដែនវៀតណាមឯងមើលឃើញទេបងប្អូននៅព្រំដែនថៃចាប់ត្រឹមពីខេត្តពោធិ៍សាត់អីទៅមកដល់ព្រំដែនផងគេសង្ស័យគេទិញរបស់គេអត់គិតជាលុយរៀលផងក៏មិនដឹងអញតាមខ្ញុំស្មានទេណាខ្ញុំ ដូចជានៅប៉ោយប៉ែតអីមិនស្រួលគេគិតជាបាតផងក៏មិនដឹងប៉ោយប៉ែតណាដូចជានៅប្រទាយមានជ័យអីមិនស្រួលចាក់សាំងឬក៏ទិញមកហូបគេគិតជាបាតផងក៏មិនដឹងអានឹងយើងថាមិនដឹងចុះប៉ុន្តែតាមខ្ញុំស្មាន ប្រហែលជានៅប៉ោយប៉ែតនៅប៉ៃលិននៅណែបន្ទាយមានជ័យនៅបាត់ដំបងណានៅខេត្តឧត្តរមានជ័យនៅខេត្តព្រះវិហារនៅខេត្តដែលជាប់ព្រំដែនថៃ មិនស្រួលគេគិតលុយជាបាតទេណាអាអ្នកមិនដែលទៅវិញឥឡូវហ្នឹងវាសួរតែប្រមាណបាតប្រមាណបាតហ្នឹងយើងត្រូវសួរអាហ្នឹងប្រមាណម៉ឺនមានអ្នកខ្លះនៅកោះកុងឧទាហរណ៍ចាមានអ្នកខ្លះនៅកើតនៅកោះកុងមិនដែលមកក្រុងភ្នំពេញឬក៏កើតនៅប៉ោយប៉ែតទេមិនដែលមកក្រុងភ្នំពេញមិនស្រួលនិយាយអ្នកអំពេញទៅទិញអីគ្នាវិញមើលណាគ្នាខ្មែរប៉ុន្តែគ្នាកើតនៅកោះកុងបើនិយាយបាត់យល់ អាចអញ្ចឹងណាអានេះវាតាមខ្ញុំស្មានទេបើនេះបើតែសូតារានិយាយសូតែមិនត្រូវមិនមិនមិនសូវខុសព្រោះណាច្រើនតែត្រូវអានឹងមូលហេតុអីបងប្អូនឥឡូវខ្ញុំសួរមូលហេតុអីអាសារីសាការីយ៉ាប្រាក់ស៊ីណេត មូលហេតុជីស៊ីនអធិពលសេដ្ឋកិច្ចអ្នកណាខ្លាំងជាងលុយមិនអធិពលហើយហេតុអីបានជាប្រទេសកម្ពុជា គេចាយលុយដុល្លារដែលខ្ញុំថាឲ្យហ៊ុនសែនដុតដុល្លារមូលហេតុដោយសារតែអធិពលសេដ្ឋកិច្ចអឺរ៉ុប និងអាមេរិក និងអន្តរជាតិមានឥទ្ធិពលទៅលើកម្ពុជាមិនមែនលុយចិនទេចិនណាទំលូកដៃមកចាប់ហ៊ុនសែននៅពេលដែលត្រូវការយកទឹកដីកម្ពុជា ធ្វើជាភូមិសាស្ត្រពង្រីកអំណាចទេ ស្រីស្រស់អំរាន់ហើយខ្ញុំឲ្យបងប្អូន ពិចារណាមើលរវាង ជំនួយរបស់អាមេរិក និងជំនួយរបស់អឺរ៉ុបខ្ញុំសួរទៅគណៈបកប្រជាជនទៅចោះដែលល្ងីល្ងើមួយចំនួនខ្ញុំអត់និយាយអ្នកឆ្លាតគណៈបកប្រជាជនអ្នកប្រាជ្ញច្រើនណាគ្រាន់តែនៅក្នុងនៅក្រោមដំណក់ក្របបែកអានឹងគ្នាវាធ្វើតែអញ្ចឹងតែខ្ញុំនិយាយទៅកាន់អ្នកល្ងីល្ងើខួរក្បាលកថាោទេពូសវណ្ណាខ្ញុំសួរទៅអ្នក ខួរក្បាលកថាោមួយចំនួនខ្ញុំឲ្យអ្នកប្រៀបធៀប 30ឆ្នាំហើយតាំងពីឆ្នាំ1993រហូតមកទល់បច្ចុប្បន្នជំនួយអឺរ៉ុបនិងជំនួយអាមេរិកប្រៀបធៀបជាមួយនឹងកម្ចីរបស់ចិន តើមួយណាច្រើនជាងតាំងសេងទៅ ឆ្លើយស្រីនាងណាឆ្លើយជំនួយចិនណាបងប្អូនខ្ញុំនិយាយចិត្តតែនេះមួយហ៊ុនសែនណា ពេលអឺរ៉ុបពេលអាមេរិកជួយរាប់ពាន់លានអត់ផ្សាយទេបងប្អូនទូរទស្សន៍គេនឹងអត់ហ៊ានមាត់ទេមិនពួកគេណេះចាត់ទុកអាមេរិកជាសត្រូវគេកាត់ចាក់ឃ្លោកលិចថ្មដែរប៉ុន្តែលុយចិនជួយពីមុនបងប្អូននឹងមិនកាលរឿងកូវីដរឿងកូវីដដឹងជប៉ុនដឹងអាមេរិកជួយប្រមាណលានទេ ស្ងាត់ឲ្យឈឹមតែខ្ញុំលំនិយាយដូចប្រមាណលានជិត50លានក្រោយតាចិនជួយឧបរិខាពេទ្យបរិខាពេទ្យណា ណាហើយនឹងក៏អាវពេទ្យនឹងបញ្ជូនមនុស្សជំនាញ7នាក់បងប្អូនមានចាំបានកណ្ដាលហ៊ុនសែនចិនគេមកទប់ស្កាត់ ចិនមកវូហានហ្នឹងកូវីដគេមកបង្រៀនគ្រូពេទ្យខ្មែរទប់ស្កាត់កូវីដជួយបរិខាពេទ្យមកតបស្វាបងប្អូនណាមកតបបាទនេះហើយណែជួយមនុស្សប្រមាណគេនិយាយទូរទស្សន៍គេគេមានអាគ្រូពេទ្យស្ម័គ្រចិត្តដាច់ជួគេបងកកម៉ាអុកអុកកញ្ញាគេដើរធ្វើហំហែងខ្ញុំមិនបាច់តែនិយាយច្រើនទេ លុយជំនួយរបស់អឺរ៉ុបនិងអាមេរិកគេជួយទៅលើអីគេជួយទៅលើវិស័យអប់រំគេជួយទៅលើវិស័យកសិកម្មគេជួយទៅលើវិស័យសេដ្ឋកិច្ចផ្សេងផ្សេងគេជួយទៅលើវិស័យបរិស្ថានគេជួយទៅលើវិស័យអង្គការសង្គមស៊ីវិលគេជួយទៅលើវិស័យអភិវឌ្ឍសង្គមគេជួយទៅលើវិស័យមែនទេសុខាភិបាលពេទ្យអាទាំងអស់ហ្នឹងយើងមើលអត់ឃើញយើងមើលអត់ឃើញទេអាម៉េច ពួកលុយហ្នឹងបងប្អូនឥឡូវជួយទៅក្នុងវិស័យសុខាភិបាលយើងមើលមិនឃើញទេអត់ឥឡូវអាមេរិកជួយលុយឥតសំណង300លានដុល្លារទៅរបបហ៊ុនសែន300លានដុល្លារទៅលើវិស័យ3វិស័យសុខាភិបាលវិស័យបរិស្ថាន និងវិស័យកសិកម្មបងប្អូនមើលឃើញណាបើសិនជាចិនណាធ្វើលូមួយតម្លៃ50លានដុល្លារនោះហ៊ុនសែនទៅសពតយើងមើលទៅឃើញសម្បើម ឬក៏ទៅស្ពានមួយស្ពានចិនណាសូនសូនវេហាតែមផាន់នូវងមែនទេស្ពានចិនទៅគេហៅថាធ្វើមួយតម្លៃអស់50លានដុល្លារអានឹងយើងឃើញយើងឃើញយើងឃើញប៉ុន្តែបើអាគេជួយរាប់ពាន់បើយើងមើល EBA បងប្អូន EBA ក្នុងមួយឆ្នាំណាណូរ៉ាហ៊ៀនដឹងរបបហ៊ុនសែនណាទទួលបានប្រាក់ចំណេញពីប្រមាណនេះរបាយការណ៍គេមុនជិត1000លានដុល្លារ ជិត1000លានដុល្លារមួយឆ្នាំជិតថា1000លានដុល្លារចុះស៊ីវមេងហួរឥឡូវបងប្អូនគិតមើលយើងយកនឹងគុណនឹង30ឆ្នាំមើលយើងយកយើងយកជំនួយរបស់អឺរ៉ុបនៅអាមេរិកគុណនឹង30ឆ្នាំ1000លានដុល្លារវាស្មើនឹង30000លានដុល្លារហើយយើងប្រៀបធៀបជាមួយស្ពានចិននេះ10លានដុល្លារពោះគេជួយជីវិតសេដ្ឋកិច្ចជីវភាពគេអត់ជួយជាផ្ទះគេអត់ជួយជា អាគារគេអត់ជួយចឹងយើងមើលអត់ឃើញទេតែនឹងណាបានតែខ្ញុំថាចេះ ប្រិយមិត្តចាំថាឥឡូវលុយ300លានដុល្លារហ្នឹងបកគលឲ្យទាបាញ់ដុតផងដុតទាបាញ់ដុតនេះមេងហៀងបានជាខ្ញុំនិយាយថាអត់ហ៊ានដុតស្អីទេគូធ្វើឲ្យសម្បើមសម្បើមម៉ែគូទៅអីនោះយកចិត្តចិន យកចិត្តចិនទៅលួងចិត្តយួនឲ្យតែពេលណា ដែលទៅចាប់ចិនខ្លាំងដឹងតែទៅលួងយួនណាអាម៉េចអើវាខ្លាចនេះវាធ្វើម៉េចបើមានចវាយពីរខ្លួនជាអាយ៉ងបរទេសខ្ញុំគាត់នឹងជម្រាបប្រាប់ថាចេះទៅចុងក្រោយណាសារនៅក្នុងគ្រឿងខ្លែមសំខាន់នេះខ្ញុំឲ្យបងប្អូនទឹកចាសុំណែគណៈបកប្រជាជនដែលអត់ដឹងខ្យល់ខ្ញុំមិននិយាយដល់ដឹងខ្យល់នឹងបងប្អូនគណៈបកសង្គ្រោះជាតិ ទូទៅទាំងអស់បងប្អូនប្រៀបធៀបមើលយើងមិនចាំបាច់និយាយទៅដល់ជំនួយជប៉ុនឬក៏ជំនួយអាមេរិកផ្សេងទេគ្រាន់តែ EBA មួយឆ្នាំ1000លានដុល្លារតែចិនមានជួយស្អីខ្មែរមួយឆ្នាំបាន1000លានដុល្លារបងចិនវាធ្វើតែស្ពានមួយនឹងឲ្យយើងឃើញរបស់ធ្វើយកមុខឯងនេះទៅថ្វាយអង្គមអញ្ចឹងទៅអានឹងណាទី1ទី2ខ្ញុំជម្រាបថា សូមទាបាញ់យកលុយ300លានដុល្លារដុតចោលផងដុតខ្ទេច នៅស្រុកខ្មែរនឹងពួកអាលុយនឹងឯងដែលយកទៅទិញអាវុធនោះអូអាក្លូប្រិយមិត្តសាមូអែលវ៉ាង share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារា ស្រាត់ខោ ជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប៉ាងបន្តិននិងចិនដាពើប្រៀបធៀបគ្នាបងប្អូនដឹងហើយប្រធានបទទី1ក្តៅអវតារសារងៃឆៃថ្ងៃនេះ ខ្ញុំបានអានព័ត៌មានច្រើនពាក់ព័ន្ធជាមួយនឹង Nagavel ហើយខ្ញុំមានទឹកចិត្តរន្ធត់អាណិតខ្មែរណាស់នេះ leader សូនតារា គឺជារាសសាមញ្ញកពេកកប៉ុកអង្គកប៉ុងអត់មានស៊ីប្រាក់ខែប្រជាជន តែបំរើប្រជាជនកម្ពុជា ដោយទឹកចិត្តស្មោះត្រង់មនោសញ្ចេតនាជ្រាលជ្រៅបំផុតចំពោះជាតិមាតុភូមិខ្ញុំ ខ្ញុំស្ទើរស្រាក់ទឹកភ្នែកបងប្អូនពេលដែលឃើញសារមួយ ដែលចោតប្រកាន់ស្ត្រីមានផ្ទៃពោះនិងកុមារ ថាជាមេភេរវកម្មចន្ទ្រាបុត្រខ្ញុំតក់ស្លុតណាស់ខ្ញុំមិននឹកស្មានថាមនុស្សដែលមានទួនាទីភារកិច្ចដោះស្រាយបញ្ហា ដែលស៊ីប្រាក់ខែកាន់ខាងការងារ បែរទៅជាសំដែងមតិបែបភេរវកររដ្ឋភេរវករទៅវិញអានឹងគេហៅថាភាសារដ្ឋភេរវករបងប្អូនណែប៉ុន្តែខ្ញុំក្រៅតែពីការឈឺចិត្តប៉ាហេងណែស្ទើរស្រក់ទឹកភ្នែកក្រោយ ពីឃើញសារប្រមាថអាយុជីវិតដ៏ធ្ងន់ធ្ងរទៅលើស្ត្រី មានផ្ទៃពោះដែលត្រូវការរស់ ត្រូវការបាយហូបសុកចិត្តមកធ្វើបាតកម្មមកធ្វើកោតកម្មម៉ៅសុមនី តែបែត្រូវរត់ដែលគេបោះឆ្នោតឲ្យមានតួនាទីភារកិច្ចជាអ្នកមើលថែរក្សានិងដោះស្រាយបញ្ហានៅពេលដែលមានបញ្ហាបែទៅជាមិនដោះស្រាយបញ្ហា គឺថែមទាំងទៅចោតគ្នា ថាជាមេភេរវកថា ជាមេបដិវត្តពណ៌ទៅទៀតលឹមសវណ្ណបងប្អូនតើបងប្អូនឈឺចាប់យ៉ាងណា បើយើងមានរដ្ឋជាមនុស្សប្រភេទនេះប៉ុន្តែឥឡូវយើងសួរថាហនុមានសម្ដីរិទ្ធតើភាសានោះ គឺជាភាសាអ្នកណាអ្នកនិយាយហេងសួរខ្ញុំបានអានអត្ថបទ 2លេងដល់យប់ទី1ហេងសួរបានចោតកុមារខ្មែរនិងស្ត្រីមានផ្ទៃពោះថាជាមេបដិវត្តពណ៌ផ្ដួលរំលំហ៊ុនសែនហោះហេតុណាស់បងប្អូនគឹមលីអ៊ីវហោះហេតុណាស់តំណេះបងប្អូនមើលហើយបើមិនឈឺចាប់តាមពិតដំបង គ្មានអ្នកណាចាប់អារម្មណ៍ទេប៉ុន្តែក្រោយពេលសាងាស៊ីនចោតប្រកាន់ស្ត្រី មានផ្ទៃពោះនិងកុមារ ថាជាមេបដិវត្តពណ៌ផ្ដួលរំលំហ៊ុនសែនទៅណាធ្វើឲ្យបងប្អូនខ្មែរមតិជាតិនិងអន្តរអន្តរជាតិទាំងអស់ដាលីសកូនពេជ្រមានការសោកសង្រេងណាស់អ្នកខ្លះសោកស្ដាយចំពោះសារបែបនេះប៉ុន្តែបែរជានៅក្នុងរវងកញ្ចក់ខ្ញុំទៅសួរសំណួរថាអញ្ចេះតើសម្ដីនឹងជាសម្ដីហេងសួរ ឬជាសម្ដីហ៊ុនម៉ាណែតបើបងប្អូនមើលទៅលើអត្ថបទគឺជាសាររបស់ហេងសួរណាសុនហាត់ប៉ុន្តែបើបងប្អូនមើលតើអ្នកណានៅពីក្រោយខ្នងសារនោះទំនងជាព្រោះកាលណាយើងយើងក្រោយខ្នង យើងជាបទវិភាគទំនងជា ហើយបទវិភាគអវតារស្រាញ់នៅឆៃ យើងត្រូវមានអំណាចអំណាងថាហេតុអីបានជានាំឲ្យយើងស្មានយ៉ាងដូច្នោះថាហ៊ុនម៉ាណែត នៅពីក្រោយខ្នងនៃការ នៃគណិតសរសេសារនោះមានហេតុផលខ្លះខ្លះដូចតទៅ ទី1បងប្អូនហេតុផលប្រវត្តិសាស្ត្រនិងតថភាពសង្គមនយោបាយកឹមជុងអ៊ុន រៀននៅស្វីសកាន់អំណាចផ្ដាច់ការនៅកូរ៉េខាងជើងកាច់សាហាវជាងជីតានិងឪពុកឪពុករបស់កឹមជុងអ៊ុនដឹងច្បាស់ណាស់យីមេងថាក្រោយពីគាត់ស្លាប់ទៅមានតែកឹមជុងអ៊ុនទេ ដែលសាហាវជាងគាត់ដូច្នេះដើម្បីរក្សាឧបទ្វីបកូរ៉េខាងជើងគង់វង្សត្រូវតែរើសនរណា ដែលសាហាវជាងតា ហើយនឹងឪពុកដូចគ្នាហ៊ុនម៉ាណែតមានចិត្តសាហាវបងប្អូនឃើញហើយ ខ្មែរសន្តិភាពពេលអត់ពីគាត់ទៅរំមេតាអ៊ុំដើម្បីកាន់កាប់អំណាចផ្ដាច់ការនៅកម្ពុជាហ៊ុនសែនត្រូវរើសអ្នកណាដែលសាហាវជាងគាត់ពន្លកអ៊ីវ អ្នកណាហ៊ុនម៉ាណែតអានេះខ្ញុំនិយាយយោងទៅលើព្រឹត្តិការណ៍សង្គមប្រវត្តិសាស្ត្រព្រឹត្តិការណ៍សង្គមប្រវត្តិសាស្ត្រគឺណេះនៅកូរ៉េខាងជើងយើងឃើញបើនិយាយពីអក្សរសិល្ប៍ដូចគ្នាដែរនៅក្នុងរឿងសាមកុកឆៅភីសម្រាប់ប្អូន បង្កើតរបស់ខ្លួនឯងដើម្បីអំណាចត្រូវបានឆៅឆៅតែងតាំងជាស្ដេចស្នងពីគាត់ អ្នកដែលមានចំណេះដឹងគ្រប់គ្រងនគរឲ្យរុងរឿងឆាវឆាវអត់តែងតាំងហេតុអីបើមនុស្សសាហាវមិនអាចរើសមនុស្សមានគុណធម៌មកដឹកនាំបានទេមួយអញ្ចឹងយើងអាចសួរថាតើសារដែលចោតស្ត្រីមានផ្ទៃពោះនិងកុមារថាជាមេបដិវត្តពណ៌ហ្នឹងជាកំណត់ហេងសួរទេអត់ប្រហែលជា ឆ្លងកាត់ការពិភាក្សា ដោះដូរយោបល់ជាមួយហ៊ុនម៉ាណែតហើយហ៊ុនម៉ាណែតលើកទឹកចិត្តឲ្យបញ្ចេញពឹសសាហាវដើម្បីណាគម្រាមកំហែងពលរដ្ឋខ្មែរមួយចំណុចទី1ការធ្វើចំណុចទី2យើងឃើញហើយកាលពីមុនធ្លាប់លេចធ្លាយរឿងម្ដងដែល ពេលនោះហេងសួរបដិសេធណាគឺគម្រោងផែនការជជែកពិភាក្សាជាមួយហ៊ុនម៉ាណែតអានឹងសិតរឿងហ្នឹងណាជជែកពិភាក្សាគ្នាជាមួយហ៊ុនម៉ាណែតប៉ុន្តែពេលនោះត្រូវបានព័ត៌មានគេចុះផ្សាយគេថាសម្លេងបែកធ្លាយ Eastern Enterprise ជាងសិតហើយឃើញហេងសួរបដិសេធហើយប៉ុន្តែទោះបដិសេធមិនគ្រាន់តែជាសម្ដី របស់គណៈបកប្រជាជន ដែលតែងតែបដិសេធជានិច្ចអត់ដឹងអីថាខ្ញុំមិនដឹងអីទាំងអស់អានេះជាសាររបស់គណៈប្រជាជនសួរអ្នកណាអាភ្លើងឆេះផ្ទះវៃមនុស្សងាប់អីគេថាមិនទទួលបានព័ត៌មាននឹងទេខ្ញុំអត់ដឹងអានឹងភាសាមិនដឹងគឺជាភាសារបស់គណៈបកប្រជាជនបងប្អូនមានចាំបានទេខ្ញុំនិយាយអញ្ចឹងអូនចាមានចាំបានទេប៊ូននិនជាងតាគឺជជែកជាមួយហ៊ុនម៉ាណែតអំពីផែនការ បង្កើតគ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកណាដែលរិះគន់របបហ៊ុនសែនឬក៏មន្ត្រីបកប្រឆាំងក្រោយមុនពេល មន្ត្រីបកប្រឆាំងគៀងហ៊ូនិងយុវជនត្រូវបានគេវាយក្បាលគេតើគេបាញ់សម្លាប់គេចាក់សម្លាប់ដោយរកឃាតករមិនឃើញនិងគ្រោះថ្នាក់ចរាចរណ៍បុក សម្លាប់មនុស្សឆៅឆៅនៅក្នុងប្រទេសកម្ពុជាស្ទើរគ្រប់ទីកន្លែង។ ក្រោយមកទៀតក្រោយពីបែកធ្លាយសារដែលហេងសួរពិភាក្សាជាមួយហ៊ុនម៉ាណែតមានផែនការភេរវកម្មទុំសេរីវិឆ័យសម្រាប់ខ្មែរ តាមបែបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងយើងឃើញថាមានមនុស្សជាច្រើនលក្ខណៈគ្រោះថ្នាក់ចរាចរណ៍ក្រន់តរិះគុណរបបហ៊ុនសែនសេងឡៃស្ទឹងត្រែងចំណុចទី2ចឹងយើងបដិញសួរវិញថាតើ សាររបស់ហេងសួរដែលចោតប្រកាន់ស្ត្រីផ្ទៃពោះ និងកុមារគួរឲ្យអាណិតយកចិត្តទុកដាក់ថាជាមេបដិវត្តពណ៌ហើយប្រឹងកំទេចគ្នា កំទេចគ្នាទាំងផ្ទៃពោះ តើជាគំនិតរបស់ហេងសួរម្នាក់ឯងឬក៏ជាគំនិតរបស់ហ៊ុនម៉ាណែតពីព្រោះវាធ្លាប់មានប្រវត្តិ រៀបផែនការបង្កើតគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្មែរយើងទាញសន្និដ្ឋានតាមបែប logic អានឹងវាអាចត្រូវវាអាចខុសព្រោះអានឹងវាទាញសន្និដ្ឋានថាទី1គេថាអេយើងយកនិយាយថាកុំឲ្យស្មុគស្មាញនិយាយថាហ៊ុនម៉ាណែតធ្លាប់បានពិភាក្សាតាំងសេងទៅជាមួយនឹងហេងសួររៀបគម្រោងសម្រាប់មនុស្សតាមបែបគ្រោះថ្នាក់ចរាចរណ៍ ណាតើយើងដេញសំណួរចេះវិញហើយថ្ងៃនេះហេងសួរបានចោតប្រកាន់ស្ត្រីមាន ផ្ទៃពោះនៅ Nagavel និងកូម៉ាថាជាមេភេរវកអថាជាមេបដិវត្តពណ៌ត្រូវតែកំតិចតើអាចជាកំណត់ហ៊ុនម៉ាណែតដែរឬទេ អានឹងយើងសួរទៅយើងសួរយកដឹងយើងថាយើងសួរទៅវិញព្រោះបើយោងតាមអាការបែកធ្លាយរាល់ឃាតកម្មណារាល់ចេតនាប៉ុនប៉ងកាប់សម្លាប់បង្ហូរឈាម ដោយរូបភាពណាក៏ដោយដល់ក្រឡាហុំយុទ្ធរាជអានឹងគឺអញ្ចឹងបងប្អូនណាខ្ញុំអានអានឹងហើយខ្ញុំខ្ញុំទុនដៃទុនជើងខ្ញុំថាចុំមនុស្សយើងមិនគួរណាអត់មានសិលធម៌អត់សុជីវធម៌ដែលខ្ញុំថាអី បើសិនជាអ្នកនឹងគ្រាន់តែជាអ្នកគ្រប់គ្រងគណៈបកប្រជាជនកំហឹងជារឿងធម្មតាទេបងដូចមុខវាងបិញធិញអីអានឹងជារឿងធម្មតាទេព្រោះអានឹងជាអ្នកគ្រប់គ្រងវាខឹងក្តៅក្រហាយប៉ុន្តែអានេះទូនីតិខ្លួនឯងនៅក្នុងក្រសួងការងារជាមន្ត្រីរដ្ឋាភិបាលស្តូឡូអ៊ីវ៉ាទូនីតិជាអ្នកថែរក្សាបែរទៅជាចោតប្រកាន់គ្នាទៅ ជាបដិវត្តពួកទៅវិញបងប្អូនណាទាញទៅចូលនយោបាយទៅកើត គណៈបកសង្គ្រោះជាតិគណៈបកផ្សេងផ្សេងទៀតនៅឯងនៅនេះធ្វើបាបគេម្លឹងហើយតែណែចង់បាននេះទៀតឃើញទេយូរយូរទៅឲ្យតែមនុស្សមិនសុខចិត្តតវ៉ាចេញតវ៉ាសុទ្ធតែបដិវត្តពណ៌ផ្ដួលរំលំទាំងអស់អានឹងណាបងប្អូនជារឿងមួយគួរឲ្យគ្រោះថ្នាក់ណាខ្ញុំនិយាយតែនេះបន្តិចខ្ញុំនិយាយអំពីកុមារនិងស្ត្រីមានផ្ទៃពោះបងប្អូន កុមារនិងស្ត្រីមានផ្ទៃពោះនៅស្រុកបារាំងនៅស្រុកអាមេរិកនៅស្រុកថៃក៏ដោយគឺជាអតិភិបអតិភិបអតិភិបមានន័យថាមុនគេបំរើក៏មុនគេបើត្រូវឈរចាំអត់ឆាំទេបោះដៃហៅមុនគេក្មេងដូចគ្នាដែរគេគោរពគេផ្ដល់សិទ្ធិលើឡានក្រុងជាមិនមែនជាច្បាប់ត្រូវតែទេលើរថភ្លើងអីក៏ដោយអានឹងវាបច្ចុប្បន្នណាដលីអ៊ុយវាស្ទើរតែទៅជាច្បាប់ណានៅសុកប្រាំង ណាសាឌីនូអ៊ីវ៉ាត្រូវតែក្រោកឈោឲ្យស្ត្រីមានផ្ទៃពោះនិងកូនក្មេងអង្គុយនៅស្រុកយើងបែរអត់ទេដឹងមកណានៅស្រុកយើង នៅស្រុកនេះណាស្ត្រីមានផ្ទៃពោះចូលគេគោរពហើយមនុស្សដែលគេគោរពមាន4ប្រភេទនៅស្រុកបារាំងសំរិចទី1ស្ត្រីមានផ្ទៃពោះទី2ជនពិការដែលហ៊ុនសែនចាប់3ជនពិការនៅតកៅដាក់គុកណាទី3គឺចាស់ជរា ទី4គឺកុមារសម្បត្តិជាងធ្វើវិហារប៉ុន្តែនៅកម្ពុជាមនុស្សស្ត្រីមានផ្ទៃពោះកុមារដែលរដ្ឋត្រូវមានភារកិច្ចលើកកម្ពស់និងថែរក្សា បែរទៅជាកំតិចបែរទៅជាប្រមាថណាអាយុជីវិតរបស់គេវិញបងប្អូនការចោទថាបដិវត្តពណ៌ស្មើនឹងអី ស្មើនឹងកំតិចចាប់អ្នកនោះយកទៅវាយខ្នោះបោះចូលគុក ឬក៏ស្មើនឹងកាត់សម្លាប់បានពួកពួកគេគណៈបព្វជិជនបើគណៈចោទថាអ្នកណាបដិវត្តពលពួកគេគេអាចវាយដំអូកាត់ផ្លូវបានវាខុសគ្នាណាស់បងប្អូនតើយើងសួរវិញត្រឡប់ទៅវិញថាតើរបបហ៊ុនសែននឹងរដ្ឋគឺជាអ្នក ទទួលខុសត្រូវបីបាច់ថែរក្សាដោះស្រាយឬក៏រដ្ឋជាឃាតកររដ្ឋគឺជាអ្នកថែរក្សាទទួលខុសត្រូវឬក៏រដ្ឋជាអ្នកចាំចោតកំទេចជនរងគ្រោះដែលសុំឲ្យអ្នកឯងជួយ គេឲ្យអ្នកឯងទៅអង្គុយកៅអីជួយគេមិនឲ្យអ្នកឯងទៅអង្គុយកៅអីចោតទេកៅអីដែលហេងសួរអង្គុយហ្នឹង កន្លែងក្រសួងការងារបងជីកៅអីជួយការងារតាមិនកៅអីចោតការងារទេបើអ្នកឯងគេឲ្យទៅអង្គុយអាកៅអីជួយអ្នកឯងបែរទៅជាចោតមានន័យថាអ្នកឯងនឹងគឺមិនមែនជារដ្ឋាភិបាលជួយទេ គឺរដ្ឋាភិបាលចោលមិនមែនជារដ្ឋាភិបាលអភិរក្សទេថែរក្សាបំពេញ ទូនាទីភារកិច្ចទេអ្នកឯងគឺជារដ្ឋជាទេសឃាតសករ ប៉ាអាម៉ូលីកាអានឹងយើងយំយកទៅជាពិចារណាទាំងអស់គ្នាឥឡូវចំណុចមួយទៀតនេះ8 mechanical យើងនិយាយជាដំណាក់ជាដំណាក់យើងត្រូវសួរថាចុះបើនឹងមិនមែនជាហ៊ុនម៉ាណែតទេអានឹងក៏យើងអត់ដឹងតែប៉ុន្តែយើងត្រូវទាញសន្និដ្ឋាន យើងឃើញប្រហែលថ្ងៃនេះទាំងការចេញញត្តិទាំងសកម្មភាពដើរតាមផឹកស៊ី យើងឃើញហេងសួរស្និទ្ធស្នាលអែបអបតោងកតុយហ៊ុនម៉ាណែតណាស់សឹងតលឹកកគូតហ៊ុនម៉ាណែតហិតដើរតាមផងអានីសាលូណាហេតុអីពីព្រោះពួកគេដឹងថា បើហ៊ុនម៉ាណែតឡើង នាយករដ្ឋមន្ត្រី អ្នកណាដែលអែបហ៊ុនម៉ាណែតខ្លាំងរស់ស្រង អ្នកណាដែលទៅលឹកគុតណាលឹក ពងខ្មែរយើងភាសាហ្នឹងមិនមែនភាសាខ្ញុំនេះគេថាលឹកពងហ៊ុនម៉ាណែតខ្លាំងគេរំពឹងថាគេនឹងបាន ទៅកាន់អំណាចដ៏សាហាវយងខ្នងណាមួយដូច្នេះមនុស្សត្រូវតែទៅលុតក្រាបថ្វាយបង្គំហើយបើម៉ាណែតបានធំអញក៏មិនធម្មតាដែរអញចំណុចទៅនេះមួយទៀតបងប្អូនខ្ញុំឆ្ងល់នេះណាបងប្អូនបើនិយាយចាប់អានេះចំណាប់អារម្មណ៍តខ្លួនរបស់ខ្ញុំវិចិត្រកំពុងឆ្នាំង ខ្ញុំខ្ញុំមើលយុវជន របស់ហ៊ុនម៉ាណីកូនហ៊ុនសែនដូចគ្នាហ៊ុនម៉ាណីគឺណែក្បាលតពេកជួបខំគាត់ជាប្រធានយុវជនក្បាល2សហភាពសហព័ន្ធយុវជនកម្ពុជាសសយកកអានេះយុវជនក្បាល2ចុះហើយមានអាវជាបៃតងអាវរៀងពណ៌ខៀវតារាដេជសិន ហើយនឹងយុវជនហ៊ុនម៉ាណែតសំទោសខ្ញុំអត់មានទៅចោតប្រកាសនេះទេខ្ញុំថាបើអត់ក៏អត់ទៅចុះប៉ុន្តែនេះជាចំណាប់អារម្មណ៍ជាការមើលឃើញរបស់ខ្ញុំទេណាព្រោះខ្ញុំអត់ចូលចិត្តអត់ចូលចិត្តដូចដូចនេះតែខ្ញុំថាវិភាគអីដែរព្រោះខ្ញុំជា ប្រជាជនសាមញ្ញខ្ញុំមានសិទ្ធិវិភាគនិងមើលវាតម្លៃប៉ុន្តែបើខ្ញុំមានទូនីតិជារដ្ឋទូនីតិរបស់ខ្ញុំគឺជួយមិនមែនទូនីតិចោតទេតូឡាណាខ្ញុំសម្គាល់មើលយុវជនរបស់ ហ៊ុនម៉ាណីភាកច្រើនដូចអត់សូវអីហ្មងមួយយុវជនណាគណៈបច្ចុប្បន្នដូចគ្នាហើយភាកច្រើននិស្សិតបញ្ញវន្តយុវជនក្បាលពីហើយពិសេសពិសេសដែលខ្ញុំចង់និយាយតនេះភាកច្រើនខ្មែរភាគច្រើនខ្មែរឃើញទេហើយធ្វើកិច្ចការសង្គមកិច្ចការសង្គមដូចជាកិច្ចការសង្គមកិច្ចការវប្បធម៌កិច្ចការអរិយធម៌កិច្ចការសិល្បៈ ណាកិច្ចការសង្គមមកកិច្ចអីចឹងទៅពួកអានឹងជាវិធីសាស្ត្ររបស់គេដើម្បីអូសទាញយុវជន ដើម្បីស្នងឬយក ប្រជាប្រិយភាពជារឿងធម្មតាទេគេគេមានលទ្ធភាពវាធ្វើហើយប៉ែលណលប់ Johnson អញ្ចឹងយុវជនហ៊ុនម៉ាណែតវិញបងប្អូនភាកច្រើនមិនមែនខ្មែរបាទដល់មិនបានវាទាញគ្នា vậy ខ្ញុំអត់យល់ដែរដូចហេងសួរមិនមែនខ្មែរទេណា បងប្អូនមនុស្សដែលដែលមិនមែនមានឈាមជ័រជាខ្មែរខ្មែរអត់សំដៅទៅលើដើមកំណើតថាអ្នកនឹងជាតិអីទេសំដៅទៅលើបេះដូងបេះដូងអ្នកនឹងជាតិអីក៏ដោយយួនក៏ដោយឲ្យតែនឹងមានបេះដូងមនុស្សចេតនាជាខ្មែរអានឹងខ្មែរហើយកើតនៅនឹងលែងទឹកដីវាលែងអីប៉ុន្តែក៏មានអ្នកខ្លះបាទណាគឺមានសារជាតិជាបរទេសឆ្លៀនពៀនណា ភេងសៀងមានសារធាតុជាបរទេសឆ្លៀនពៀនណាបរទេសឆ្លៀនពៀនគឺវានៅជាប់ព្រំដែនកូនកាត់ណាបើកាត់អត់ជាប់ព្រំដែនអានឹងល្អឧទាហរណ៍កាត់ចិនកាត់អីល្អហើយនេះប៉ុន្តែបើជាប់ព្រំដែនហ្នឹងគឺវាវាមានល្អវាមានអាក្រក់ចម្រើនគុំវាគ្រោះថ្នាក់ពួកអាហ្នឹងគឺពួកដែលឆ្លៀនពៀនទឹកដីពួកដែលចង់ត្រួតត្រាខ្មែរពួកដែលគណៈបកប្រជាជនជួនអ្នកបង្កើត បងប្អូនមិនដឹងជាអ្នកបងប្អូនសម្គាល់ឬខ្ញុំចឹងអត់ណាអានេះខ្ញុំសម្គាល់ទេណាខ្ញុំអត់មានថាវាណាទេខ្ញុំមើលទៅយុវជនក្បាល2របស់ហ៊ុនម៉ាណីជាទូទៅគឺជានិស្សិតបញ្ញវន្តណាធ្វើកិច្ចការសង្គមធ្វើកិច្ចការវប្បធម៌ណាធ្វើកិច្ចការអរិយធម៌ធ្វើកិច្ចការមនុស្សធម៌ណាអា ប៉ុន្តែយុវជនហ៊ុនម៉ាណែតអត់សូវមានខ្មែរបងប្អូនហេតុអីតាមពិតប្រទេសយើងគ្រោះថ្នាក់ណាហ្នឹងណាព្រោះហីគ្រោះថ្នាក់ណាហេតុអីពីព្រោះពេលដែលកូនយួនណាវាដឹងថាហ៊ុនម៉ាណែតឡើងយុរដ្ឋមន្ត្រីវាទៅតោងប្រទេសកម្ពុជារដ្ឋបាលទៅជាឡាវហ្មងយើងកុំមើលងាយអានឹងអសោះកុំមើលងាយអានឹងអសោះប្រយ័ត្នហ៊ុនម៉ាណែតកាន់កាប់ប្រទេសកម្ពុជា ប្រព័ន្ធរដ្ឋបាលនៅក្នុងប្រទេសកម្ពុជារចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីយួនទាំងអស់ប្រយ័ត្នតែបងប្អូននិយាយហ្នឹងគេថាលោកគ្រូជ្រុលយំអត់ទេខ្ញុំមកមានខ្ញុំមានរឿងអើងពុជសាយទេខ្ញុំនិយាយធម្មតាទៅសូម្បីនៅបារាំងណាគេប្រយ័ត្នណាស់ណាបារាំងប្រទេសមហាអំណាចនៅអាមេរិកក៏ដោយប្រទេសមហាអំណាចជនបរទេសដែលមិនមែនជាដើមកំណើតអាមេរិកពីរជាន់ទេណា ទូឧបមាឧបមាគាត់ស្បែកខ្មៅប៉ុន្តែគាត់ខ្មៅរាប់រយចំនួនណាម្ដាយរបស់គាត់ហ្នឹងយ៉ាងហោចក៏2 3ចំនួនណានៅបារាំងណាដែលមិនដែលជាជនបរទេសច្រើនបានត្រឹមទូតទេណាបានត្រឹមមន្ត្រីទូតទេសូម្បីតែរដ្ឋមន្ត្រីអត់កម្រណាវុនបានត្រឹមចវាយក្រុង បានត្រឹមមេឃុំបានត្រឹមទូតបានត្រឹមអីទេប៉ុន្តែបើឈាន ចូលទៅដល់រដ្ឋមន្ត្រីស្រុកបារាំងនេះគឺតលតែនៅនឹងបារាំង បងប្អូនមានមានឃើញចឹងទេនេះយើងសួរថាអានឹងបារាំងមហាអំណាចត្រួតត្រាពិភពលោកផងបារាំងមហាអំណាចបច្ចុប្បន្នបន្ទាប់ពីអាមេរិកមកគឺបារាំងត្រួតត្រាពិភពលោកបារាំងមានប្រទេសក្រៅទឹកដីដល់15បងប្អូនអត់ដឹងទេណាបារាំងរងឯងមិនមានតែនៅក្នុងស្រុកបារាំងទេប្រទេសក្រៅទឹកដីបារាំងដូចទៅត្រួតត្រា5ប្រទេសមានន័យខ្មែរគេហៅថាដូតត្រមែអានេះភាសាអង្គភាសាបារាំងដូតត្រមែមានន័យថាប្រទេសបារាំងក្រៅបារាំង បារាំងត្រួតត្រាភពលោកច្រើនណាស់ប៉ុន្តែគេខ្លាចគេនៅតែមិនហ៊ានឲ្យជនបរទេស ចូលទៅក្នុងគណៈរដ្ឋមន្ត្រីគេផងញៀនថាកាសញូសំហ៊ុនអាមេរិកដូចគ្នាអាមេរិកគេថាស្វ័យខ្មៅហេស្វ័យខ្មៅស្វ័យខ្មៅគេអាមេរិកព្រោះអាមេរិកវាមានប្រវត្តិទីសកលតាំងពីមុន Nelson Mandela តាំងពីរាប់រយឆ្នាំមកជួញដូរមានអ្នកខ្លះស្បែកខ្មៅអាមេរិកមែនប៉ុន្តែអនុវិទឹកដីឯណា មានតែខ្លះស្បែកសទៅមិនទៅ ទេអាមេរិកស្បែកខ្មៅគេខ្លះណាតាំងពីជំនាន់រាប់រយឆ្នាំជំនាន់អឺរកទឹកដីអាមេរិកចំនួនគេជួញដូរមនុស្សធ្វើទាសកលស្បែកខ្មៅមាននៅស្រុកអាមេរិកដោយសារគេជួញដូរមនុស្សទាសកលអញ្ចឹងអានឹងជាជនជាតិអាមេរិកណែអត់មានអត់មែនអីទេប៉ុន្តែបងប្អូនខ្ញុំសម្គាល់ឃើញ យុវជនហ៊ុនម៉ាណីច្រើនជា ខ្មែរហើយធ្វើកិច្ចការវប្បធម៌សង្គមយុវជនហ៊ុនម៉ាណែតច្រើនតែ ជាកូនកាត់យួនហើយធ្វើកិច្ចការលឹកពងអានឹងគ្រោះថ្នាក់ណាស់យើងមើលអត់ដឹងហើយកុំថាយើងជ្រុលនិយមខ្ញុំលើកឧទាហរណ៍សម្បីបារាំងក៏គេការពារដែរគេមិនអោយប្រទេសជាតិគេធ្លាក់ចូលទៅក្នុងនេះពួកអន្តោប្រវេសពេកទេបងប្អូននៅសុកប្រាណណា ដូចខ្ញុំដូចខ្ញុំតែកូនខ្មែរខ្លាំងយ៉ាងណាខ្លាំងអាម៉េចយ៉ាងច្រើនធ្វើធ្វើចាងវាងធ្វើប្រធានធនាគារកិច្ចការរដ្ឋចាប់ពីរដ្ឋមន្ត្រីជាពិសេសកាន់កងកម្លាំងប្រដាប់អាវុធកម្រមានបរទេសនៅស្រុកខ្មែរឧទាហរណ៍របស់ហ៊ុនសែនលើកហ៊ុនម៉ាណែតណាបើសិនជាយុវជន នៅជុំវិញហ៊ុនម៉ាណែតហ្នឹងវាភុំពាត់ទៅដល់សិទ្ធិយួនសិទ្ធិកូនខ្មែរដែលមានដើមកំណើតយួនអញ្ចឹងមិនវាទាញទៅខាងហ្នឹងវាជាឆ្ងល់ដែរបាទទេ ហេតុអីពួកយើងអាចនិយាយថាពួកហ្នឹងវាវាដឹងវាដឹងថានៅក្នុងគណៈបកប្រជាជនក្នុងចំណោមកូនហ៊ុនសែនតើកូនណាដែលហ៊ុនសែនស្រឡាញ់ជាងគេបងប្អូនពួកពួកអាហ្នឹងវាឆ្លាតណាស់វាដឹងថាណានឹងមានអំណាចទៅថ្ងៃអនាគតវាទៅតោងអានោះអ្នកដតីទៀតអត់ខ្ពើមមើលមុខផងអត់ដូចខ្មែរយើងធ្វើការបំរើយុតិធម៌យើងអាងដល់ប្រទេសយើងយើងអត់ស្វះស្វែងយកអាតំណែងមុខអស់ហ្នឹងខ្មែរយើងត្រូវស្វះស្វែងណាបើមិនអញ្ចឹងទេ ឡាវជាប្រវត្តិសាស្ត្រហើយឡាវប្រវត្តិសាស្ត្រគឺប្រទេសមួយដែល មានរដ្ឋបាលគ្រប់គ្រងដោយមនុស្សយួនណាយើងត្រូវការពារយើងនិយាយត្រូវខ្ញុំនិយាយដើម្បីប្រទេសជាតិរបស់ខ្ញុំត្រូវយើងត្រូវការពារ ពីព្រោះហ៊ុនម៉ាណែតណាជាអនាគតនាយករដ្ឋមន្ត្រី ដែលហ៊ុនសែនតែងតាំងហេតុអីបានជាហុំព័ទ្ធដោយកូនយួន អានេះខ្ញុំសម្គាល់ខ្ញុំដាក់សំណួរអញ្ចឹងខ្ញុំសម្គាល់គ្រោះថ្នាក់ណាបងប្អូនណាហើយឥឡូវយើងមើលចរិតនៃយុវជន របស់ហ៊ុនម៉ាណែតហ្នឹងគឺមានចរិតមិនទេមានចរិតចេញមកដូចហេងសួរចាចេញមកចាត់ទុកខ្មែរជាសត្រូវហ្មងនិយាយមកកំតិចកាប់សម្លាប់ណាកំតិចកាប់សម្លាប់សំបីតែស្ត្រី មាន ផ្ទៃពោះបងប្អូនមើលសារហេងសួរឯងមួយឃើញសារហ្នឹង បងប្អូនណាខ្ញុំជម្រាបចេះឧទាហរណ៍អានេះមិនមែននេះទេ នៅស្រុកបារាំងមួនសុផានីនៅស្រុកបារាំងនិងស្រុកអាមេរិកភាសា មនុស្សធម្មតាអត់អីពួកមនុស្សធម្មតាកំហឹងនិយាយគេប្រកាន់នេះប៉ុន្តែបើអ្នកនឹងជាអង្គុយគេអីរត់ខាងជួយដូចហេងសួរខាងក្រសួងការងារអញ្ចឹងណាអានឹងត្រូវចុះទៅខ្លាចចុះទៅខ្លាចគេណា ទៅចុះទៅលួងលោមចុះទៅបញ្ចុះបញ្ចូលចុះមិនទៅចោតគេអញ្ចឹងទេ វត្តថាបាត់ដំបងណាហេតុអីថៃគីមផៅវិធីខ្ញុំថាបើនៅ សុកបារាំងនេះណា សម្ដីដូចហេងសួរនេះណាពលរដ្ឋបារាំងទៅពាត់ផ្ទះអូសកចេញបាត់ហើយពួកវាប្រមាថជីវិតរបស់មនុស្ស ប៉ុន្តែនៅកម្ពុជាបងប្អូនដោយរបបប៉ុលពត ដែលវីដេអូរបស់លោកស្រីមូសុខួរលោកអេងឆៃអៀងបានបង្ហោះអីចឹងឡងយិនគឺជីវិតរបស់មនុស្សត្រូវបាន គេចងខ្សែដូចបច្ចុប្បន្នហ្នឹងគឺមើលប្រមាថមើលងាយណាស់មិនត្រូវដោះស្រាយគ្នាទេតែខ្ញុំនិយាយលេងណាមនុស្សសពរាំងបលីក៏ជួយអត់បាន ដែរសម្រាប់បលីក៏ចង់ចាប់ដែរព្រោះអាហ្នឹងគេឯករាជ្យ នេះសុកបរាំងសំដីដូចហេងសួនណាប៉លីសក៏ជួយអត់បានដែរប៉លីសក៏អត់ចង់ចាប់ដែរសុកបរាំងនេះអំណាចប្រជាជនណានិយាយហើយអារឿងទៅចោតស្ត្រីបងប្អូនចោតអ្នកមានកម្លាំងអីផ្សេងទៀតមិនដឹងតែបើរឿងស្ត្រីផ្ទៃពោះនិងកុមារគេគ្រប់ស្ត្រីផ្ទៃពោះកុមារនិងមនុស្សចាស់គ្នាវេទនាអង្គុយហាលខ្យល់ហាលភ្លៀងខ្លួនឯងមានតួនាទីជាអ្នកជួយ មិនទៅជួយ គេមិនទៅយកចិត្តគេមិនទៅស្វែងរកដំណោះស្រាយគាត់តែពីរឿងចង់យករត់ក្រោះទៅកាន់គេ អានេះគេមិនដល់ថ្នាក់ហ្នឹងខ្ញុំឧទាហរណ៍ជាហៅតាខ្ញុំថាណែបើនៅសុកប្រាំងសម្ដីរាហេងសួរ និយាយភ្លាមបែបទុកប្រជាជនពាត់ផ្ទះអូសកបាត់ទៅហើយនៅស្រុកនេះគេគេស្អប់ណាមនុស្សចឹងណាប៉ុន្តែមនុស្សយើងមានឃើញហៃវណ្ណាហៃវណ្ណាគាត់ទៅសេអត្តបទល្អមួយណាគេថាមនុស្សយើងអាក្រក់ទាំងរូបអាក្រក់ទាំងចិត្តមនុស្សយើងផ្ទុយទៅបងណាជាតាម ធម្មតា លងវិចលង មនុស្សប្រុសក៏ដោយមនុស្សស្រីក៏ដោយ មនុស្សស្រីបើថាមនុស្សស្រីនឹងស្អាតអានឹងពិបាកចាប់ជាច្បាប់ធម្មជាតិមិនមែនអត់សំដៅលើខ្មែរនិយាយទូទៅនិយាយមនុស្សស្រីសំដៅស្រីនៅលើផែនដីជាច្បាប់ធម្មជាតិហើយក៏មិនទាំងអស់ដែរមែនទេអានឹងយើងនិយាយតាមទ្រឹស្ដីនេះ មនុស្សប្រុសដូចគ្នាមនុស្សប្រុសបើថាស្អាតសង្ហាពិបាកចាប់ណាតបៅទ្រូងអ្នកណាដែលទៅប្រាថ្នាមនុស្សប្រុសដែលល្បីដែលមនុស្សចោមរោមច្រើន នារីនារីនឹងគឺវេទនាផ្លូវចិត្តណាស់វេទនាផ្លូវចិត្តណាស់អានេះយើងនិយាយឲ្យសច្ចធម៌គុំនិយាយតែស្រីដូចគ្នាមនុស្សស្រីដែលស្អាតអ្នកណាដែលមានបំណងប៉ងទៅចាប់វេទនាផ្លូវចិត្តណាស់ពីព្រោះជាទូទៅច្បាប់ធម្មជាតិវាតែងតែផ្ដល់ឲ្យផ្ទុយភាកច្រើនអ្នកដែលស្អាតណាគឺវាត្រូវតែចរិតរៀងអន់បន្តិចពួកអានេះរបស់មានច្រើនវាមានជំរឿសច្រើនដូចនារីស្អាតយើងទៅដណ្ដឹងអត់បានទេហ្មងអញ្ចឹង ព្រោះក្នុងពេលតែមួយហ្នឹងគេមានរហូតដល់20នាក់អីវ៉ាន់ទីហោះតែតាមអញ្ចឹងបើសិនជាយកប្តីបាត់ទៅវាបាត់អាប្រយោជន៍ប្រហែល20 10 20នាក់គ្នាមិនបានណាជួនកាលអានឹងវាអញ្ចឹងមនុស្សប្រុសដូចគ្នាហាអានេះខ្ញុំឧទាហរណ៍អញ្ចឹងប៉ុន្តែបើមនុស្សអាក្រក់មនុស្សអាក្រក់ចូលចិត្តគេណាមនុស្សស្រីក៏ដោយមនុស្សប្រុសក៏ដោយបើដឹងតែខ្លួនឯងសម្រស់អត់បានទេ គឺធ្វើល្អមកមនុស្សនៅពេលណា ដែលរូបសម្បត្តិអាក្រក់ គឺមានសន្តានចិត្តល្អជាគ្រឿងអលង្ការ ដើម្បីតាក់ទាញគេព្រោះខ្លួនឯងបានរូបមនុស្សដែលមានរូបស្អាតទៅណាគឺច្រើនតែបាត់បង់អាភិបល្អព្រោះអាងថាអត់ឯងអញមានអាណាក៏បានដែរអានេះទីខ្ញុំនិយាយលេងទាំងប្រុសទាំងស្រីឃើញទេមនុស្សដែលមានរូបភាពមិនស្អាត គ្នាអាក្រក់គ្នាល្អណាបងប្អូនអញ្ចឹងបានន័យថា សុភាសិតមនុស្សស្រុកប្រាំងចឹងដែរនៅស្រុកប្រាំងស្រុកអ៊ំព្រិចស្រុកខ្មែរយើងគឺមានសុភាសិតដូចគ្នាខ្ញុំអត់ចាំបានពាក្យបារាំងគេថានេះប្រពន្ធហើយនឹងស្រីប្តីហើយនឹងប្រុសខុសគ្នាប្តីគឺល្អត្រូវរើសអ្នកល្អប្រុសគឺឬអ្នកសង្ហាគាត់នឹងកុំខ្វល់វាទៅណាទៅទៅស្រីគឺបបកុំខ្វល់ដែរមែនទេរកអាណាសម្បើមប៉ុន្តែបើប្រពន្ធណា ទៅរឿងល្អបើអត់ចឹងទេមួយជីវិតនេះចងកលុតទឹកស្ពានមនុស្សទាំងប្រុសទាំងស្រីអានេះឧទាហរណ៍ខ្ញុំសំដៅទៅលើហេងសួរដូចដែលឃើញបងប្អូនយើងសរសេរគេថា មនុស្សអាក្រក់អាក្រក់មែនទេបងណាអាក្រក់នេះបើថាមិនដឹងយកស្អីប្រៀបធៀបណាវាគួរតែមានសេចក្តីល្អជាគ្រឿងអលង្ការដើម្បីការពារភាពអាក្រក់បងប្អូនមនុស្សដែលមានរូបអាក្រក់ចិត្តអាក្រក់គឺស្អីទេគឺពួកព្រាយបិសាចពួកនរកប្រែត ណាមនុស្សជាធម្មតាឲ្យតែមានរូបអាក្រក់គឺតែងតែចិត្តល្អដើម្បីទប់លំនឹងកុំឲ្យខ្លួននឹងវាធ្លាក់ដល់ដីមានតែពួកខ្មោចព្រាយបិសាចប្រេតនរកទេ ដែលវាមានរូបរាងអាក្រក់ហើយចិត្តអាក្រក់អញ្ចឹងសរុបសេចក្តីមកតនេះបាទនេះដែលខ្ញុំដាក់ចំណងជើងនឹង ខ្ញុំចង់ភ្ជាប់នឹងគឺខ្ញុំឃើញចិត្តស្និទ្ធហើយទៅយោងទៅតាមអាវីដេអូឬក៏សំឡេងបែកធ្លាយមួយអំពីគម្រោងផែនការសម្លាប់ដូច្នេះយើងក៏អាចដាក់ជាសំណួរយើងអត់មានថាចោទអីទេយើងដាក់សំណួរទេថាតើការដែលចោទស្ត្រីផ្ទៃពោះ និងកុមារថា ជាមេបដិវត្តពណ៌ផ្ដួលរំលំហ៊ុនសែនវាហោហែតណាហោហែតមកណាហោហែតមិននិយាយមកដល់ទៅនេះមិននិយាយតែម៉េចតើជា បញ្ជារបស់ហ៊ុនម៉ាណែតឬក៏ចេញពីចិត្តរបស់ណាហេងសួរសូប៊ុនសូចំណុចទី1នៅក្នុងប្រធានបទចំណុចទី2ខ្ញុំសំខាន់ខ្ញុំដាក់សំណួរសួរថាហេតុអ្វីបានជាយុវជនគណៈបកប្រជាជនដូចគ្នាយុវជនក្បាល2ហ៊ុនម៉ាណីអ្នកដែលដើរតាមហ៊ុនម៉ាណីភាកច្រើនមានចរិតផ្សេងមកបងជាបញ្ញវន្តជានិស្សិតជាអ្នកធ្វើកិច្ចការវប្បធម៌សង្គម នៃមនុស្សធម៌ប៉ុន្តែអ្នកដែលនៅជុំវិញហ៊ុនម៉ាណែតហេតុអីបានជាយុវជនវាច្រើនជាយួនចឹងបានយើងមានព្រួយការព្រួយបារម្ភដែលខ្ញុំលើកឧទាហរណ៍ថានៅអាមេរិកក៏គេការពារដែរនៅប្រទេសបារាំងគ្រប់គ្រងពិភពលោកក៏គេការពារដែរគេឲ្យជាពិសេសប្រទេសជិតខាងគេឲ្យទៅកាន់កិច្ចការធំឯងមែនទេកាន់កិច្ចការធំទៅខ្មែរកាត់ភូមាកាន់បានព្រោះវាអត់ជាប់ព្រំដែននេះខ្មែរចៅចិនកាន់រដ្ឋមន្ត្រីបាននាយករដ្ឋមន្ត្រីបានអត់បញ្ហាទេ ណានេះប៉ុន្តែបើខ្មែរចៅយួនអានឹងជាប់ព្រំដែនដូចជាគុំមិនគូអីទេអានឹងវាវាជាប់វិវត្តសាស្ត្រឆ្លៀនទៀតណាអញ្ចឹងបានជាកន្លែងនេះយើងសម្ដែងការព្រួយបារម្ភប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារា ស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ Hill you បាទសាងិនសាងិន បងប្អូនមានទឹកចិត្តស្នេហាជាតិជារឿងធម្មតាប៉ុន្តែកុំរើសអើងពូជសាសន៍ខ្ញុំនិយាយដល់រឿងពូជសាសន៍ទេពីព្រោះបើខ្ញុំនិយាយដោយមានហេតុផលពិភពលោកដែលខ្ញុំថាសំបីតែបារាំងដែលប្រទេសមានសេរីភាពក៏អញ្ចឹងម្នាក់អាមេរិកក៏អញ្ចឹងហើយយើងមើលឡើងបាត់បង់ប្រទេសហើយយើងមិនគួរទេមិនគួរឲ្យមិនគួរឲ្យនៃបេក្ខភាពនាយករដ្ឋមន្ត្រីដែលដែលជាអនាគតដឹកនាំប្រទេសកម្ពុជាមិនបែរទៅជាបែរទៅជាហុំពាត់ទៅដល់យុវជនយួនទៅវិញណាអានឹងវាចម្លែកចឹងណាគាត់ណា គេអាចបងប្អូនណាដោយរឿងសាមកុកខ្ញុំនិយាយមួយហេតុអី បានជាស៊ីម៉ាអ៊ីលើកដំកើងឆៅភីឆៅភីសម្រាប់ប្អូនប្រុសបង្កើតខ្លួនឯងពីព្រោះអ្នកឆ្លាតណាស៊ីម៉ាអ៊ីគ្រប់គ្រងអត់បានទេគឺគ្រប់គ្រងស៊ីម៉ាអ៊ីចឹងស៊ីម៉ាអ៊ីត្រូវឲ្យអ្នកល្ងងឡើងសោយរាជដើម្បីគ្រប់គ្រងអំណាច រាជកិច្ចដឹកនាំប្រទេសអានោះស្ដេចមានតែរាជបល្ល័ង្កដូចគ្នាយួនណា បើវាចង់គ្រប់គ្រងខ្មែរវាមិនដែលរើសគ្រប់គ្រងកូនហ៊ុនសែនណាដែលឆ្លាតទេវាទៅតែរើសអាណាដែលសាហាវហើយវាទៅតោងប្រើបានពីព្រមហិច្ចតារបស់វាគឺគ្រប់គ្រងកម្ពុជាដោយឡាវប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតជ័យមង្គលទូរទស្សន៍សនតារាប៊ុនលៀងស្រាប់ខោ ជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់បងប្អូនណាពាក្យបដិវត្តពណ៌ធ្វើឲ្យខ្មែរក្តៅក្រហាយមូលបង្កាត់លៀបពណ៌នោះដូចអាពតហ្មងណា និយាយទៅមិនចង់ផុតអាប្រធានបទហ្នឹងបងប្អូនវាឈឺចាប់ពេកបងប្អូនអាពតណាដកដំឡូងវាវាថាក្បត់ជាតិណាវាថាសេអាអាមេរិកវាយកទៅវាយចោលណាអាវប្បធម៌អ្នកមានអំណាចលៀបពណ៌នឹងវប្បធម៌អាពតសុខសាន្តអាគ្នាហូបបាយអាគ្នាឈឺវាថាឈឺដិលណាខ្ចល់ខ្ចល់ដិលខ្ចល់ដិលខ្ជិលដល់ណាអាគ្នាខ្ចល់ញាក់វាថាខ្ចល់ដិលគ្រុនញាក់គ្រុនញ័រអាយើងឈឺនិយាយអារួចហ្នឹងឡុងសគុណទរតសគុំត្រៈ ណាគ្នាទៅធ្វើការងាប់នៅនៅនឹងស្រែបាត់បងប្អូននៅអពតណាយើងឈឺយើងក្អកជិតងាប់វាថាយើងពុតណាវាចោតយើង ថាខ្មាំងវាយកយើងទៅវាយចោតភ្លាមឈឺចាប់ណាស់អាការចោតប្រកាន់ហ្នឹងឥឡូវចេញមកហេងសួរម្នាក់ទៀតហេងសួរឈឺចាប់តាអាហ្នឹងណាតាមពិតមនុស្សវាអត់អីទេអត់ណាចាប់អារម្មណ៍ទេប្រធានបទសមិញក៏និយាយពីអាហ្នឹងដែរប៉ុន្តែដល់តែពេលលក្ខណៈដូចប៉ុលពតសុកសាន្ត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 ណាប្រធានបទទី2ខ្លីអមខ្ញុំដាក់ចំណងជើងថាដាលីអ៊ុយមីណូលីដោយការអះអាងរបស់ខ្ញុំមែនហ៊ុនសែនបង្កើនសត្រូវជុំវិញពិភពលោកជាមរតកទុកឲ្យកូនរបស់គាត់ណាបងប្អូន តាមពិតប្រធានបទនេះខ្ញុំនិយាយយូរហើយមិនយូរឯសប្តាហ៍មុនណានិយាយសប្តាហ៍មុន ពេលដែលខ្ញុំនៅទីក្រុងប៉ារីសប្តាហ៍មុនគឺនិយាយពីប្រធានបទហ៊ានឬមិនហ៊ានដុតសម្ភារៈសឹកនិងប្រធានបទហ៊ុនសែននឹងបង្រៀនអ្វីដល់ភូមារ៉ែនប៉ែនព្រោះ ថ្ងៃដែលហ៊ុនសែនប្រកាសបាក់សីស្លាប់ឯងទៅភូមិមាភ្លាម ថ្ងៃនឹងនៅប្រទេសកម្ពុជាព្រឹកឬក៏ថ្ងៃយប់នៅស្រុកបារាំងមកនេះសនតារាចេញកម្មវិធីផ្សាយផ្ទាល់ម៉ាំងថាលៀបមាននៅ ក្នុងគ្រោះនីចត្រាគ្រោះមាននៅក្នុងលៀបពេលដែលហ៊ុនសែនថតជាមួយរដ្ឋមន្ត្រីការបរទេសហើយពេលដែលហ៊ុនសែន ប្រកាសគម្រោងទៅថ្ងៃទី7ទី8ខ្ញុំក៏ថាលៀបមានក្នុងគ្រោះគ្រោះមានលៀបមានន័យថា អ្វីដែលយើងមើលទៅជាគ្រោះសម្រាប់យើងអ្នកតស៊ូប៉ុន្តែ ជាលៀបព្រោះយើងបានមិត្តជាច្រើនទៀតគឺពលរដ្ឋភូមា នៅ ក្នុងប្រទេសភូមានិងជុំវិញពិភពលោកដែលមានអធិពលមានរួន ចាប់ពីថ្ងៃនេះតទៅហ៊ុនសែនទៅណា មិនមែនមាន តែខ្មែរទេ ដែលដុតរូបឌីងមងជន់រូបគឺថែមភូមិមួយទៀតបងប្អូនអ្នកណានៅចាំមកសម្ដីខ្ញុំនិយាយនេះ Brittany Baker អានេះហួតមន្តាខ្ញុំជឿបងប្អូនខ្លះចាំសៀងសំឡាងនេះមានអ្នកចាំសម្ដីនេះទេឥឡូវសួរសិនមិននេះឆ្លើយថាចាំមិនបានស្ដាប់ ណែវិញញ៉ែសំអល់ខ្ញុំបានស្ដាប់មើលហ្នឹងអា solidarity បាទសាមឌីអ៊ុំផ្សេងឡៃស្ទឹងត្រែងនិងសុកជាសង្ហារឹមបាទផាន់ស៊ីអត់ទាន់ឃើញបងប្អូនយើងប្រហែលជាបាទសុភីតារាច័ន្ទគាត់ថា yes មានន័យចាំហើយនឹង Michael Mick ចាំប្តីមីជូអត់ទាន់ទេបាទហើយនៅ King ហឿងនៅចាំនិងសុកខេមរាខន រិទ្ធីគុន្ធាស៊ឺមេងឈួរសុផលហែមស៊ីកម្ពុជាបាទអ៊ីវ៉ាតៃអៃឌូចាំបាទឈឹមសុផណាបាទបងប្អូនភូមិបែបភូមិអត់មើលទូរទស្សន៍អន្តរជាតិណាភូមិអត់មើលទូរទស្សន៍អន្តរជាតិទេ ហើយអត់ចេះស្ដាប់សូនតារានិយាយទេប៉ុន្តែហេតុម៉េចខ្ញុំនិយាយអញ្ចឹង បើសិនជាភូមិមាមើលទូរទស្សន៍សូតារាស្ដាប់សូតារានិយាយដោយគណៈបពវិជជន ហើយក្រោយពីសូតារានិយាយថា V boy optic ហ៊ុនសែនបង្កើតសត្រូវថ្មី ក្រោយគាត់ចាប់ដៃជាមួយរដ្ឋមន្ត្រី ការបររដ្ឋមន្ត្រីភូមិមាយួននិងគម្រោងទៅអភូមិភូមិនិងគម្រោងទៅភូមិខ្ញុំថាហ៊ុនសែនបង្កើតសត្រូវថ្មីគឺពលរដ្ឋភូមិជុំវិញពិភពលោក បើសិនជាភូមិមាមើលទូរទស្សន៍សូនតារាហើយចេះស្ដាប់សូនតារាសុខុមសុខុមអានឹងគេធ្វើបាតកម្មប្រឆាំងហ៊ុនសែនដោយសារសម្ដីរបស់សូនតារាពួកគេបានស្ដាប់បានឮគេធ្វើថាអឺមែនប៉ុន្តែខ្ញុំជឿថាគ្មាននរណាម្នាក់សោះពុំមានណាម្នាក់សោះដែលមើលទូរទស្សន៍សូនតារា ដែលស្ដាប់សូនតារាយល់អត់សោះប៉ុន្តែហេតុតែពួកពួកគេធ្វើគឺមិនមែនពួកគេធ្វើតាមខ្ញុំទេ គឺខ្ញុំមើលដឹងអាហ្នឹងឯងដែលខ្ញុំថាហ៊ុនសែនដើរលើបាតដៃសនារាសនារាមើលអ្វីដែលគណៈបកប្រជាជនមើលមិនឃើញបញ្ញា បញ្ញាមើលធ្លុះតារារិយសិនសាវុត KH ណាអាចមើលពីអនាគតបើខ្ញុំមើលដូចមិនទាន់ខុសមកណាគ្រាន់តែខ្ញុំនិយាយមួយសប្តាហ៍ក្រោយមកមួយសប្តាហ៍ ប្រជាជនភូមិជុំវិញពិភពលោកចាប់ផ្ដើមដុតជន់រូបហ៊ុនសែនអានឹងហ៊ុនសែនមិនទាន់ទទួលសនកិច្ចនៅណាផងចាប់ពីថ្ងៃនេះតទៅថ្ងៃនេះខ្ញុំក៏រំលឹកថាដូចខ្ញុំអះអាងមែនអាសារិសការីយ៉ាដូចខ្ញុំអះអាងមែនបើថាប៉ិតហើយភូមិមានស្ដាប់សូនតារាទេបងប្អូនណារបស់សច្ចធម៌ភ្លើងវាក្តៅមែនដោយសារវាក្តៅដោយសារមាត់សូនតារាថារិសារជាតិរបស់វាក្តៅបាតុភូតសង្គម ដំណើរនយោបាយល្ងឹតល្ងងរបស់ហ៊ុនសែនណាខ្ញុំបានមើលដឹងបាត់ហើយខ្ញុំពីដែលហ៊ុនសែនបោះជំហានមួយជើងខ្ញុំថាខ្ញុំដឹងថាហ៊ុនសែនជន់មីនខ្ញុំដឹងថាហ៊ុនសែនដើររើសកំណប់ណាបងប្អូនណាហ៊ុនសែនដើរលើបាត់ដៃសូនារាគ្រាន់តែសម្ដេចបោះជំហានមកមកជំហានឌីនុចសង្ឃសូនារានិយាយថាសម្ដេចដើរផ្លូវនឹងរើសកំណប់រើសកំណប់មែនមិនព្រោះខ្ញុំដឹងថានៅមុខមានកំណប់ ហ៊ុនសែនគាត់មើលអត់ឃើញទេគាត់អាន់អន់បញ្ញាគាត់តែហ៊ុនសែនធ្វើជាអាសម្បើមបោះជំហានពឹបមកជំហានខ្ញុំថាសម្ដេចដើរទៅនឹងគឺដើរទៅគៀនកសត្រូវជំនាញភពលោកហើយគឺពលរដ្ឋភូមិបានមកសប្តាហ៍បងបានមកទឹកមែនមែន អានឹងហើយដែលធ្វើឲ្យគណៈបកប្រជាជនណាកាន់តែលែងមើលទូរទស្សន៍របស់ខ្លួនលែងចម្រើន50ប៉ុកហើយគាត់ភ្លុកមកមើលទូរទស្សន៍សនរាដោយសារពេល ឲ្យតែសុនរានិយាយមកទឹកក្រោយមកទាំងអាហ៊ុនសែនចេញក្បាច់នឹងមកឲ្យតែសុនរានិយាយមកសប្តាហ៍ក្រោយមកណាគ្រីស្ទីណាប៉ុលសេងលីជុកដឹងតែអាព្រឹត្តិការណ៍ហ្នឹងវាកើតឡើងខ្ញុំនិយាយតែនេះនេះបើពុកកញ្ចក់បន្តិចខាងនេះអត់ធ្វើគ្រឿងខ្លែងព្រោះអានឹងរឿងបុគ្គលខ្ញុំខ្ជិលធ្វើគ្រឿងខ្លែងមានតាក់ស៊ីបង ប្រុសម្នាក់គាត់រត់ទៅកំពង់សោមគាត់រត់តាក់ស៊ីទៅកំពង់សោមម៉ោងហ្នឹងគាត់ម៉ោងទៅផ្ទះវិញគាត់ថាយកមករួចខ្លួននេះ ណាប្រមាណក៏បានដែរវាត្រូវទៅហើយគាត់ដឹកភ្ញៀវពីរនាក់គាត់និយាយប្រាប់ខ្ញុំហើយគាត់ថត selfie ឲ្យខ្ញុំមើលទៀតព្រោះធម្មតាទូរទស្សន៍សន្តរាណាពេញសៀងផ្សាយផ្ទាល់ម៉ោង3ឯគាត់អ្នកកំពុងសំគាត់ត្រូវត្រឡប់ទៅវិញគេថាទោះមានភ្ញៀវក៏គាត់ត្រូវទៅវិញអត់ក៏ត្រូវទៅវិញអញ្ចឹងគាត់បានភ្ញៀវពីរនាក់គាត់ណាកំដរគ្នារួចថ្លៃសាំងគាត់ថាចេះគាត់ថាបានពីរនាក់រួចថ្លៃសាំងម៉ោងហ្នឹងគាត់ស្ដាប់សន្តរាផ្សាយផ្ទាល់ មានកន្លែងខ្លះគាត់សោចម្ដងពីរដងពោះខ្ញុំមិនដឹងដែរនិយាយទៅមានកន្លែងខ្លះបងប្អូនសោចគាត់ដាក់កាសគាត់ខ្លាចភ្ញៀវលឺគាត់និយាយចឹងចាភ្ញៀវសួរចំបែងមិនចិត្តអាសោចម្នាក់ឯងម្នាក់ឯងអញ្ចឹងមើលអីគេស្ដាប់រឿងអីគេជែកគ្នាព្រោះធម្មតាបើកឡាន ទៅវាធម្មតាវាត្រូវការជែកវាមិនអាចនេះទេដូចមិត្តភ័ក្ដិអញ្ចឹងគាត់ថាអូអត់ទេខ្ញុំមើលរឿងអ្នកស្ដាប់គេ live video អានឹងខ្ញុំថាតាមគាត់ទេណាគាត់ផ្ញើសម្លេងមកបាយចិត្តចិត្ត10សម្លេងហើយគាត់ផ្ញើរូបមកទៀតអ្នករត់តាក់ស៊ីដឹងខ្លួនណាណាគេ កំពុងចូលមើលនោះនេះគាត់រត់តាក់ស៊ីទៅកំពង់សោមគាត់ប្រាប់ខ្ញុំថាណែចឹងភ្ញៀវរបស់គាត់សួរថាវេមើលគេលក់ផលិតផលចេញសាច់អស់អាលីងមែននេះចិត្តល្អលិចលឺលិចក្រមមែនគាត់ថាអូគាត់អត់មើលទេគាត់អត់ចាប់អារម្មណ៍ទេគាត់ធុញគាត់ថាចុះមិនក៏សោច មើលកំ plaign ក្រុម CTN នេះគាត់ថាអត់ទេគាត់ថាគាត់មើលកិច្ចការសង្គមដល់មើលកិច្ចការសង្គមចឹងទៅគាត់ភ័យដែរបាទគាត់ថាអាស្រ័យមាសគាត់ថាអូខ្ញុំមិនទៅខ្វល់រឿងនយោបាយកិច្ចការសង្គមអីហ្នឹងខ្ញុំម្នេះគិតតែពីធ្វើមិនរស់ស៊ីចិញ្ចឹមកាពះប្រពន្ធកូនហ្នឹងតែគាត់និយាយទៅកាន់ភ្ញៀវអញ្ចឹងដើម្បីចុះខ្លាចភ្ញៀវគណៈបកប្រជាជនហ្នឹងមិនទៅមើលថារត់តាក់ស៊ីគាត់ត្រូវឆ្លាតហ្នឹងណា ស្រាប់គាត់ថាមើលដែរមើលមើលវិណាគេនិយាយហ្នឹងដល់មើលទៅស្រាប់តែនៅក្នុងហ្នឹងអានេះគាត់ថាតាមគាត់ខ្ញុំថាតាមគាត់គាត់ក៏ហោះតាមគាត់តែគាត់ផ្ញើរូបភាពមកទៀត selfie មកក្នុងទំព័រនៅ Facebook មិនមែនអត់ផ្ញើទៅ page ទេគាត់មាន Facebook ខ្ញុំមនុស្សកំសត់ពេលហ្នឹងភ្ញៀវគាត់ពីរនាក់ហ្នឹងគេថាអូ idol idol ណាបោះស្ដាប់សូនតារាដែរគាត់ថាអូខ្ញុំស្ដាប់ហើយអត់ដឹងខ្លួនទេបើកឡានដល់ផ្ទះអត់ដឹងខ្លួនទេមែនទេ ស្រាប់តែមួយផ្លែតមិនទាន់ស្អីផងជក់ស៊ូដល់តែពេលអញ្ចឹងទៅគាត់ថាអឺមិនបាច់ដាក់កាសទេដាក់ក្នុងឡានទៅបណ្ដោយតាក់ស៊ី2នាក់3នាក់ទាំងនៅបើគាត់ថាយ៉ាងដាក់រហូតទៅដល់ពេជ្រនិលដល់ពេជ្រនិលតំណងឯហ្នឹងពីភ្នំពេញដល់ពេជ្រនិលល្មមមកចប់ហើយគាត់ថារហូតទៅដល់ពេជ្រនិលឈប់ហូបសម្រាហ្នឹងចប់ទូរទស្សន៍សូនារាមកបើកកំដរកំដរទៅគាត់ថាមកក្នុងឡានហ្នឹងមើលដល់ទាំងអស់ទាំងអស់មានតែ3នាក់ហ្នឹងសេងឡៃស្ទឹងត្រៃ អញ្ចឹងអាកន្លែងនេះខ្ញុំចង់បញ្ជាក់ថាម៉េចខ្ញុំចង់បញ្ជាក់ថា ដោយសារតែហ៊ុនសែនដើរលើបាត់ដៃសូនតារា ដោយសារតែសូនតារានិយាយពីជោគវាសនាហ៊ុនសែនត្រូវដោយសារតែគ្រាន់តែហ៊ុនសែនឈានមកជំហានខ្ញុំដឹងថាហ៊ុនសែនដើរប៉ះកំណប់ហ៊ុនសែនដើរធ្លាក់នរកហ៊ុនសែនដើរជួបសត្រូវជួបមែន ដល់ទៅពេលចឹងទៅគណៈបកប្រជាជនទាត់អាទូរទស្សន៍50ប៉ុស្តិ៍នាំគ្នាភ្លុកទឹកភ្លុកដីមកមើលទូរទស្សន៍សន្តារាពួកមើលទៅវាដឹងរឿងមុនបងណាមានពេលខ្លះអ្នកខ្លះចង់ដឹងទេតាមានបងប្អូនយើងមួយចំនួនមើលថាអេលោកគ្រូថាអញ្ចឹងបើអញ្ចឹងដឹងមើលចាំមើលមកទឹកចេញអញ្ចឹងមែនខ្ញុំនិយាយហើយលៀបមានក្នុងគ្រោះគ្រោះមានក្នុងលៀបកាលពីសប្តាហ៍មុនថាហ៊ុនសែនប្រមូលសត្រូវជំវិញពិភពលោកហើយឆាប់សៀងហើយមែនបងប្អូនឃើញបងប្អូនយើងបង្ហោះភូមិមា ជន់រូបចង្អុលហ៊ុនសែននេះហ៊ុនសែនភ្លុកទឹកភ្លុកដីអានឹងហើយគឺជាផោះតាមមួយបញ្ជាក់ថាហ៊ុនសែនណាគឺដើរទៅរត់តនកម្មហើយអាទាំងអស់ហ្នឹងបងប្អូនតែខ្ញុំហៅសោះល្ងងទាំងណាទៅប្រំដុតសម្ភារៈអាមេរិកទៀតខ្ញុំញ៉ាស់ឲ្យដុតតែមិនដុតខ្ញុំថាមិនហ៊ានដុតខ្ញុំថាហ៊ានចង់ឲ្យដុតហ្នឹងណាឃើញទេអូថាដុតវាល្អមើលហ្មងណា លាក់ចំហ៊ុនសែនដុតល្អមើលហ្មងខ្ញុំថាអត់ហ៊ានខ្ញុំចង់ឲ្យហ៊ុនសែនគាត់គាត់ដុតហ៊ុនសែនគាត់ដឹងថាផ្ទុយពីសូនថាខ្ញុំថាមិនហ៊ានដុតអត់ហ៊ានមែនអ្វីបកាច់យកលីសជាតិថាខ្ញុំថាឲ្យដុតទៅហើយក៏សម្បើមសម្បើមបែបចុះបើឡើយដុតដុតខ្ញុំឲ្យដុតនេះខ្ញុំញ៉ោះឲ្យដុតដុល្លារទៀតហ៎ឥឡូវអាមេរិកជួយ300លានដុល្លារទៅដុតទៀតឡើងវិញហើយបានខ្ញុំនិយាយចឹងតែខ្ញុំដឹងរឿងខ្ញុំដឹងចិត្តសាស្ត្រនឹងឯងខ្ញុំដឹងអ្វីដែលហ៊ុនសែនគិតនឹងឯង សំបីទាបាញ់និយាយខ្ញុំដឹងទាំងអស់ហ្នឹងណារិទ្ធីអុកឡិនដឹងទាំងអស់មែនទេខ្ញុំគេគេហៅថាគាត់ថាហាមាត់មកខ្ញុំដឹងតែអញចង់និយាយពីអីបាទនៅហាមាត់ខ្ញុំថាអូនិយាយពីអីបាទបងអាហ្នឹងឯងដែលធ្វើឲ្យទូរទស្សន៍សូនតារាហ្នឹងល្បីល្បាញណែសំបីតែបងប្អូនរត់មិនសូនតែមានរត់តុបតុបស្ដាប់សូនតារាដែរក្នុងនេះមានទេសាមូអែលវ៉ាង ណែឥឡូវខ្ញុំសួរមើលមើលអ្នកមានអ្នកណាខ្លះដែលយើងកុំសំដៅទៅលើ តែបងប្អូនរត់តាក់ស៊ីបងប្អូនរត់តុកតុកឬក៏បងសំដៅលឿនអ្នកណាដែលឲ្យតែបើកឡានចេញពីធ្វើការចូលធ្វើការឬក៏ធ្វើការដាក់កាសស្ដាប់សូនតារាក្នុងនេះមាន សារភាពណាណាសារភាពហើយបងប្អូនយើងលអ៊ូហ្នឹងណាមិនមិនលអ៊ូថាលោកគ្រូឲ្យនិយាយវើញម៉េះថាលោកគ្រូឲ្យនិយាយយូរម៉េះអត់ទេបងប្អូននិយាយថាចំមកផ្លែតចប់បាត់ហើយឯងមិនទាន់ស្អីផងមែនទេបងប្អូន មានច្រើនណាស់ធម្មតា អ្នករត់តាក់ស៊ីណាតែកង់តាក់ស៊ីគេច្រើនចាក់ចម្រៀងកំដរថាព្រោះដើម្បីឲ្យឆាប់ដល់ផ្ទះណាប៉ុន្តែបើចាក់ចម្រៀងណាអត់ស្មើនឹងស្ដាប់សូនតារាជក់ជាង ស្ដាប់ចម្រៀងរឿងធុញមានអាបត់ប្រុសបត់អត់ប្រុសអាបត់ប្រុសជក់ចឹងទៅអាបត់អត់ប្រុសយកដៃចុចបើថារត់យោវិញវិទ្យុវិញស្រីមុំកោះសុតិនចុចឆេលក្រត់លឺឡើងធុញណាមានតែពេលខ្លះចង់មកឯងប្រុសអាគេអត់ប្រុស អាយើងព្រោះទៅគេចង់ដូរប៉ុន្តែបើស្ដាប់សនរាព្រោះរួមបងប្អូនណាចាំលឹមជិះឡានទៅអ្នកដែលមានកំណត់ដូចគ្នាអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិស្អប់របបផ្ដាច់ការ ស្រាប់ខោជន់ផ្ដាច់ការណាស្ដាប់សូនរាពីរស់រួមអត់មានបត់នឹងណាសុភីវត្តីពីរស់សម្រាប់ម្នាក់នេះអត់ព្រោះសម្រាប់ម្នាក់នោះអត់ទេដាក់មកក្នុងឡាននឹងទៅបរត់តាក់ស៊ីណាមានពេលខ្លះអ្នកខ្លះខ្ញុំសង្ស័យថាស្ដាប់ការផ្សាយផ្ទាល់ហើយចុចបើក YouTube មើលមើលអាវីដេអូចាស់ចាស់របស់គាត់មើលមិនស្រួល មិនស្រួលចឹងទេតាមិនស្រួលថាអេមើលអាវីដេអូចាស់ចាស់របស់គាត់មើលអត់ផ្សាយផ្ទាល់អស់ស្ដាប់ទៅអត់ដឹងខ្លួនមកណាទៅដល់បាត់អានឹងហើយវងអឿងដែលខ្ញុំនិយាយថាហ៊ុនសែនដើរលើបាត់ដៃសុនត្រាឥឡូវដែលខ្ញុំថាសែនល្ងងអាចុងក្រោយល្ងងរឿងអីបងប្អូនរៀបផ្ទេអំណាចទៅឲ្យកូនជាឪពុកបែរទៅជាអញ្ជើញគៀងកោទនកម្មនិងសេចក្តីស្អប់ខ្ពើមមកទម្លាក់ឲ្យកូនវិញ ហើយខ្លួនឯងណាកំពុងតែខ្សត់ខ្សោយសុខភាពមួយថ្ងៃកាត់មួយថ្ងៃកោបើយោងតាមសច្ចធម៌រូបੰងទុកខាង អនិច្ចំអនត្តាមិនថាក្មេងមិនថាចាស់មិនដឹង ថាលាចាកលោកថ្ងៃណាណាអានេះខ្សែជីវិតគិតតែពីដើប្រមូល ទៅប្រុងដុតរបស់អាមេរិកអាហ្នឹងស្មានល្អសម្រាប់ហ៊ុនម៉ាណែតហ្នឹងទៅប្រុងជួបភូមិមាមែនទេអាខ្លួនឯង កាន់អំណាចខ្លាំងគ្រប់គ្រងរចនាសម្ព័ន្ធតាំងពី79មកទល់បច្ចុប្បន្នហ្នឹងណាមិនទាំងចង់នឹងជើងផងបែជាអញ្ជើញទនកម្ម ប្រម៉ែប្រមូលណាសម្ពាធមុននឹងខ្លួនឯងចេញទៅដាក់ឲ្យកូនតើសំជាឪទេ លីសុធាតើសំជាឪស្រឡាញ់កូនទេឬមួយក៏ជឿជាក់ថា កូននឹងខ្លាំងជាងឪដែលអាចទប់អានឹងបាន បើខ្លាំងមិនមែនខ្លាំងប្រាជ្ញាទេគឺខ្លាំងកັບចាក់ហើយបើនិយាយអំពី ប្រាជ្ញា សមត្ថភាពនៅក្នុងការដឹកនាំប្រទេសនៅនិយាយដដែលដដែលណាបងប្អូនយើងផ្ញើរូបមួយឲ្យខ្ញុំផុសនេះឃើញជាផុសច្រើនហើយយើងមើលស្អែកចង់ផុសមើលបើប្រៀបធៀបសមត្ថភាពដឹកនាំប្រទេស និងបញ្ញាហ៊ុនម៉ាណែត គីងគុកើតក្នុងវិមានមាសសូនតារា អន្ទ្រីកើតក្បែរអាចគោក្នុងព្រៃក្រោយផ្ទះចប់តែប៉ុណ្ណឹងអន្ទ្រីទោះជាកើតកំថាឡើយក្បែរអាចគោចចកខ្មៅទោះជាកើតនៅលើអាចគោក៏វានៅតែខ្លាំងជាងហ៊ុនម៉ាណែតដែរហ៊ុនម៉ាណែតកំថាឡើយគិញគុកកើតក្នុងវិមាននេះហ៊ុនទោះជាកើតក្នុង ប្រាសាទពេជ្រវិមានពេជ្រក៏នៅ តែជាគិញគុកដែរវាអត់ទៅរួច ដល់ទៅពេលអញ្ចឹងហើយបានជាបងប្អូនណាយុវជនយូរវាចេះតែអោបកសោបម៉ាក់ជ័យអូនដារីកាវាចេះតែនៅនាំគ្នាទៅទីញទៅលិតទៅថើបនឹងដើម្បីអីដើម្បីពេលដែលហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីម្នាក់ពួកនឹងវាទៅជាដូចប៉ារ៉ាស៊ីតហ្នឹងវាដូចជាពួកទៅតោងចិញ្ចុកយកហ្មងពហ៊ុនម៉ាណែតនឹងបែងចែកទៅអ្នកណាដែលស្និទ្ធស្នាលបំរើគាត់ហើយអ្នកដែលស្និទ្ធស្នាលបំរើបីបាច់គាត់ហ្នឹងគឺសិតតែយុវជនយុវជនកូនយួន អានឹងបានជាខ្ញុំសម្គាល់មើលតែនឹងឃើញលក្ខណៈខុសគ្នាដើមខៅរវាងយុវជនហ៊ុនម៉ាណីយុវជនក្បាលពីរនិងជនហ៊ុនណែតគឺមានលក្ខណៈខុសគ្នាតែនឹងឯងបាទនេះយុវជនហ៊ុនម៉ាណីគឺច្រើនតែនិស្សិតបញ្ញវន្តអ្នកធ្វើការសង្គមវិញមែនទេមនុស្សធម៌កិច្ចការវប្បធម៌អរិយធម៌យុវជនហ៊ុនម៉ាណែតអត់ទេគិតតែពីគម្រាមកំហែងដូចដូចពួកអាពតដើរចោតប្រជាជននឹងថាបដិវត្តពណ៌ គឺខ្ពើមកមនុស្សមែនទេមានអាណាទៅចង់បងប្អូននៅស្រុកខ្មែរណាមនុស្សរស់យកតែសុខទេបើចង់អញ្ចឹងមែនទេមិនមែនឲ្យរំលាយគណៈបកសង្គ្រោះជាតិបានទេអត់មានតែខ្លាំងនេះទេដូចភូមិអញ្ចឹងប្រទេសនេះនឹងមានកងទ័ពមកជំនៀងពុះជា2ជា3ហើយហ៊ុនសែនខ្លាំងយ៉ាងណាក៏ទប់ជាប់ដែរដល់ប្រជាជនខ្មែរដូចភូមិនោះវាអត់ទៅអញ្ចឹងណាបងប្អូនអសរិសការីយ៉ាអាចចំណុចនឹងហើយដែលខ្ញុំជួយចាប់អញ្ចឹងសរុបសេចក្តីមកក្នុងប្រធានណាដែលយើងជួយចាប់នៅក្នុងប្រធានបទទី2នេះគឺថា ដូចខ្ញុំអះអាងមែនហ៊ុនសែនណាឥឡូវមានសត្រូវជុំទឹះហើយហ៊ុនសែនពេលដែលខ្លួនចិត្តលាចេញប្រគល់អំណាចទៅឲ្យកូនមិនខំបន្ថយឬក៏ដោះបន្ទុកណាដោះសម្ពាធដោះទណ្ឌកម្មឯងបែរទៅជាសកម្មភាពរបស់គាត់នឹងប្រៃវិញអញ្ជើញឆៃយ៉ាសិក្ខាទណ្ឌកម្មមកឲ្យកូនទូលបន្ទាប់ពីខ្លួនទៅវិញតើស័កសមជាអ៊ូវទេមែនទេ វាអត់ត្រូវជារាជខ្មែរដេម៉ូក្រាតអញ្ចឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតដែលលីអ៊ុយទូរទស្សន៍សនបារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងឈានចូលរបៀបរៈចុងក្រោយពិភពតុលាលោកសំណួរចម្លើយនិងបញ្ហាផ្សេងផ្សេងដាវីតវ៉អានេះចំនេះសន្តានាកកដាដេកបាទក៏តបតអ្នកដតីខេមរ៉ា KH អាចជាការសាក់លបង សមត្ថភាព របស់ឪពុកចំពោះកូនមិនតែមើលអីច្រើនបងប្អូនមើលតែមន្ត្រីជុំវិញហ៊ុនម៉ាណែតជានរណាហើយនេះយើងដឹងហើយបាទចៅស៊ីងអមគ្រប់គ្រងសម្ដីលោកគ្រូបាទអមអផលផលឡាសាំងលោកគ្រូជាការពិតណាទុះបារមី សម្រាប់ហ៊ុនសែនទុះសបារមីសាត់មានបើចង់បានសុខហើយគេជន់ យើងទីណាមានការជាជន់ទីនោះមានការរើបំរាស់អាហ្នឹងគឺជាទ្រឹស្ដីរបស់កុម្មុយនីសតែម្ដងគ្លុកលិចថ្មដែលដើរបញ្ច្រាស់ទិសលោកសៃសាវុត KH តាមពិតសម្ដេចចង់បិទ Facebook នៅស្រុកខ្មែរបាទព្រោះ Facebook ហ៊ុនសែនមិនអាចប្រៀបធៀបនឹងទូរទស្សន៍សូនារាបានទេបូកនឹងទូរទស្សន៍50ប៉ុកហើយខ្ញុំមិនបាន អានខមមិនខ្ញុំសួរហើយជឿតែនិយាយទៅមែនអត់បានអត់បានចោលភ្នែកមើលខមមិនអក្សរាតាមប្រពៃកម្ពុជាមើលមានបងប្អូនណាខ្លះ ណាដែលស្ដាប់ផ្សោតារាតាមឡានឬក៏តាមតុកតុកឬក៏ការធ្វើដំណើរជំនួសឲ្យបទចម្រៀងនៅក្នុងនេះខ្ញុំជឿថាមានមិនបាច់ទេដូចច្រើនណាស់ហើយខ្ញុំថាចេះចម្រៀងបើមានតែឯងអត់អីតែឯងក៏នៅតែមានអាបត់ខ្លះត្រូវចុចរំលងដែរហើយបើមានគ្នាច្រើនវាមានអាប្រុសសម្រាប់អ្នកនេះអត់ប្រុសសម្រាប់អ្នកនោះប៉ុន្តែបើថាសូនតារាសាងអនាគតជា ថ្មីពីរស់រួម ដាក់ទៅមកឡានឯកភាពទាំងអស់ឲ្យតែមានចិត្តដូចគ្នាបាទ ទីសាអេឡាលោកគ្រូសម្ដេចទៅភូមាភូមាទទួលអត់អត់ទេហ៊ុនសែនទៅភូមាត្រីភិបភូមាគឺប្រជាជនគេអត់ទទួលទេព្រោះគាត់ទៅជួយពួកផ្ដាច់ជួយគិតតកប្រជាជនខឹងហើយឃើញគេដុតរូបហ៊ុនសែនជុំវិញពិភពលោកហើយអានឹងយើងបាច់យើងបាច់ឆ្ងល់ទេមួយមួយទៀតគណៈបកសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ឲ្យត្រីសុភាហ៊ុនសែនមិនមែនទៅភូមាតំណាងឲ្យកម្ពុជា និងអាស៊ានទេ គឺជារឿងបុគ្គលសូបុណសូពីព្រោះហ៊ុនសែនបានអំណាចដូចមីងអងលៀងដែរខុសច្បាប់ពីការប្លន់បោះឆ្នោតខ្លាំងខ្លាយមីងអងលៀងពិភពលោកនិង អាស៊ានមិនទទួលស្គាល់គណៈបក្សសង្គ្រោះជាតិចង់និយាយថា ពិភពលោកអាណុលអិលម៉ាក់ក៏មិនត្រូវទទួលស្គាល់ហ៊ុនសែននេះដូចមីងអងលៀងដែរវាជាចោលប្លន់ដូចគ្នាគ្រាន់តែខុសត្រង់ថាមួយប្រដាប់អាវុធ មួយដោយតឡាការហើយមួយទៀតបងប្អូនបើយោងតាមលោកស្រីមូសុខួរហ៊ុនសែនសម្រេចគឺ អត្តនោម័តភាគីអត់មានបានទៅសួរយោបល់ពោះពាក្យអាស៊ានមាន10ប្រទេសមិនអាចធ្វើអីតាមចិត្តខ្លួនឯងប្រធានអាស៊ានឬខ្លួនឯងប្រធានគណៈបកប្រជាជនខ្លួនឯងនាយករដ្ឋមន្ត្រីនៃផ្ដាច់ការនៅស្រុកខ្មែរចង់និយាយចំអល់បង្ហាញអី មិនទេអានតៃខ្លួនឯងនៅក្នុងនោះមានឥណ្ឌូនេស៊ីហ្វីលីពីនម៉ាឡេស៊ីសិតប្រទេស គេមហាអំណាចមិនហ៊ុនសែនប្រធានអាស៊ាននឹងដូចប្រធានគណៈបកប្រជាជនទេ ទៅចង្អុលអនុសាសន៍ធ្វើអំណោយអត់ទេអាស៊ាន10ប្រទេសធ្វើអីមាន ការឯកភាព មានការវិភាសាគ្នាបើសិនជាចង់ទៅភូមិចង់ចង់ដោះស្រាយវិបត្តិភូមិវាត្រូវតែជជែកជាមួយសមាជិកទាំង9សិនដូចជាហ្វីលីពីន ម៉ាឡេស៊ីឥណ្ឌូនេស៊ីថៃវៀតណាមមែនទេមិនចាត់ទុកប្រទេសគេហ្នឹងខ្លួនឯងហ្នឹងគេជាស្វាគេនឹងជាគោតាមហ៊ុនសែនប្រធានអាស៊ានដោយប្រធានគណៈបព្វជិជនអាហ្នឹងហើយដែលមួលសុខួរគាត់ថាខុសខុសត្រង់ហ្នឹង ដែលគាត់ហ៊ានអះអាងគណៈបក្សសង្គ្រោះជាតិហ្នឹងហ៊ានអះអាងថាហ៊ុនសែនមិនតំណាងឲ្យអាស៊ានមិនតំណាងឲ្យកម្ពុជាតំណាងកម្ពុជា គឺ ទី1មិនតំណាងឲ្យកម្ពុជាហ្នឹងបងវណ្ណាគឺគាត់ខុសច្បាប់ អំណាចគាត់បានពីការប្លន់មិនឆន្ទៈដូចមីងអងលៀងដែរអញ្ចឹងអំណាចគាត់មិនមែនតំណាងឲ្យឆន្ទៈប្រជាជនកម្ពុជាទេទី2តំណាងឲ្យអាស៊ានប្រធានអាស៊ានមិនមែនប្រធានគណៈបកប្រជាជនទេទៅចំអល់ហ៊ុនសែនធ្វើសេចក្ដីចិត្តបានទេ9ប្រទេសទៀតមិនអាចរំលងក្បាលគេបានទេអ្នកឯងត្រូវជជែកជាមួយសមាជិករដ្ឋនៅក្នុងអាស៊ានតែដូចខ្ញុំលើកឡើងបាញ់ហ្នឹងម៉ាឡេស៊ីឥណ្ឌូនេស៊ីភូមាថៃវៀតណាមប៊្រុយណេអីទាំងអស់ហ្នឹង បាត់អាចគឺបើគេឯកភាពបានទៅចុះបើទៅនឹកឃើញគ្រាន់តែឯងបានកាន់ត្រាអាស៊ានតុំ ពាកប៉ាងសខឿនទៅសេហ៎ម្ចាស់ពាកអាស៊ានតុំប៉ាងសខឿនខ្មែរសវណ្ណភូមិហើយទៅនិយាយតែប្រេតប្រដាស់អានឹងហើយដែលគណៈបកសង្គ្រោះជាតិគឹមឡៃថាច្បាក់ដេសែតថាហ៊ុនសែនមិនតំណាងឲ្យអាស៊ាននិងតំណាងឲ្យកម្ពុជាទេបាទពួកគាត់ធ្វើឲ្យតាមចិត្តឯងដោយគាត់ប្រធានគណៈបកប្រជាជន សុខារ៉ាម៉ុនគេបង្កើតព្រឹត្តិការចៅប្លន់បងវ៉ែអីចឹងហ្នឹងខ្ញុំអត់បានដឹងផងចៅប្លន់វាត្រូវតែសម្លាប់ហើយលួយច្រើនពេកពាក្យខ្លះណាវាមិនទុកឲ្យមនុស្សចំណាំមុខទេបើមនុស្សចំណាំមុខទៅរកចៅឃើញឲ្យចៅដែលហ៊ានប្លន់លួយដល់រាប់លានដុល្លារអានេះគឺមិនមែនចៅធម្មតាវាតតែមានខ្សែប្រពន្ធរបស់ខ្មែរមនុស្សក៏ពេកកប៉ុកឥឡូវខ្ញុំសួរនេះអ្នកណាហ៊ានប្លន់ខ្លះ អត់ហ៊ានទេបើប្លន់ទាំងប្លន់ទាំងម៉ូតូប្លន់លុយតិចតួចទេបើថាប្លន់ចូលលុយដល់លៀនហើយអាហ្នឹងគឺអាចចោលសម្ដែងឬក៏អាចចោលនឹងគ្នាគ្នាអាញាធររៀបគ្នាស៊ីរៀបពាត់ស៊ីតែម្ដងមួយមួយទៀតខ្ញុំចិត្តតែឆ្ងល់តែចេះបងប្អូនណានៅក្នុងប្រទេសកម្ពុជាយើងអេអានឹងបែបវប្បធម៌អានឹងខ្ញុំមិនបន្ទោសទេបរិចិត្តវាខុសគ្នាខ្ញុំអត់ចេះកាន់លុយ និយាយមិនអត់ចេះកាន់លុយទេមិនសូវល្មមកាន់លុយទេបងអត់ក្នុងកបោកខ្ញុំ នៅស្រុកខ្មែរបើមុននឹងខ្ញុំដើរទៅណាខ្ញុំត្រូវដឹងថាអាខេតនឹងមានធនាគារដែលខ្ញុំប្រើអត់ព្រោះខ្ញុំប្រើធនាគារមួយបើអត់ទេខ្ញុំដាក់រៀងលុយច្រើនបន្តិចហើយនេះបើមានខ្ញុំដឹងថាខេតនឹងមានធនាគារក្នុងកបោកខ្ញុំយ៉ាងច្រើន មាន50ដុល្លារអស់អាច្រើនបំផុតណាជួនកាលមាន20ក៏មានដែរ ប៉ុន្តែខ្ញុំឆ្ងល់គេទុកលុយក្នុងផ្ទះលេងចូល10 20លានហ្នឹងអាហ្នឹងវាយ៉ាងម៉េចដោយអុកញ៉ាសេះហោះខ្លះរៀបទម្រាបលុយដូចគេរៀបអត់ខ្ញុំថាចុះអាហ្នឹងមិនដែរប្រព័ន្ធធនាគារស្រុកខ្មែរហ្នឹងវាយ៉ាងម៉េចណាបងប្អូនខ្ញុំខ្ញុំមិនដឹងមិនទេណាអត់ហ៊ានកាន់លុយច្រើនទេណាហើយបើនៅក្នុងផ្ទះលេហ៊ានទុកលុយបណ្ដោយបើមានតែ100ក៏ខ្ញុំដាក់ក្នុងធនាគារដែរហើយបើលុយលេចូលរាប់លាន10 20លានហើយទៅដាក់ក្នុងផ្ទះអាម៉េចបងប្អូនណាខ្ញុំគាត់ឲ្យយោបល់ទៅចេះ សម្រាប់សុវត្ថិភាពខ្លួនយើងសម្រាប់អាយុជីវិតអានឹងហើយគេប្លន់បានថតណាហើយចុះបើសិនគេប្លន់សម្រាប់ចោលមកពូជបាទទៅមិនទៅធ្វើមិនទៅអាលុយនឹងវាមិនមែនយើងរលុយដើម្បីអីដើម្បីសេចក្តីសុខដើម្បីបំរើសុភមង្គលតម្រូវការលុយឆាយចុះបើលុយវាខ្លាយជាគិតទៅកយកដាក់សន្តាគារអើសំទោយកដាក់ក្នុងធនាគារក្នុងធនាគារបានការប្រាក់ឥឡូវនេះគេទិញអីបង្វិលតាមធនាគារបានទៅ ចាំបាច់ទិញស្ពាយលុយអីអាហ្នឹងគេប្រើតែសែកបង្វិលតាមធនាគារបានទេតើអញ្ចឹងបានថាជើខ្ញុំអត់អីទស្សនៈខ្មែរយើងនៅមានវប្បធម៌ហ្នឹងខ្ញុំមិនថាអីទេអាហ្នឹងអានៅនៅសម្បែខ្មែរយើងនៅទីណាក៏ដោយគេអាហ្នឹងវាត្រូវលុយវាត្រូវទុកខ្លះហើយនៅផ្ទះហ្នឹងណាសម្រាប់គេអ្នករស់ស៊ីមួយចំនួនអាហ្នឹងខ្ញុំមិនថាប្រតែចេះ បើយកល្អដើម្បីសវត្ថភាពបច្ចុប្បន្ននិងអនាគតគេប្រើប្រព័ន្ធធនាគារគួរតែទុកលុយនៅក្នុងធនាគារទៅវាសវត្ថភាពសម្រាប់អាយុជីវិតហើយចាយស្រួលបងប្អូនតិចទៀតមនុស្សលែងកាន់លុយហើយនេះព្រោះខ្ញុំនិយាយត្រង់ខ្ញុំនៅស្រុកបារាំងខ្ញុំដូចខានចាយលុយប្រមាណហើយខានចាយលុយយូរដែរបាទចាយអីចាយកាតកាតទៅតតទៅតតទៅតតកាតបាទព្រោះក្នុងនេះមានម៉ាស៊ីនបើយើងទិញត្រឹមក្រោម50អឺរ៉ូ អានឹងមិនបាច់ចាំចុចលេខកូដទេដាក់ហ្មងទិញប្រមាណចេញវិក័យប័ត្រដាក់មកទៅលុយតដាក់មកគឺសរសេរជាសែកដាក់ចូលធនាគារហើយកាន់តាទាញទៅប្លន់កាតលេខកូដដូចយើងអាចយកទៅហើយយើងទៅប្រាប់អ្នកធនាគារយើងបើកតែថ្មីមួយទៀតហេគ្រោះថ្នាក់ណាស់ណាបាទនៅក្នុងស្រុកខ្មែរសម្រាប់អ្នកមានលុយល្មមល្មមទុកក្នុងធនាគារទៅបាទរិនដាកឹមនិង Lee H Chun I never have money at all I use my credit card ដូចខ្ញុំដែរបាទខ្ញុំអ្នកក្រលុយក្នុងធនាគារអញ្ចឹងមាន100បានតែជាចាយតែប៉ុណ្្នឹងបាទតែប៉ុណ្្នឹងឯងអត់មានអីទេអត់មានរាប់ពាន់រយលានដូចគណៈបកប្រជាជនទេគាត់ថានោះសុវត្ថិភាពតាំងពីនៅស្រុកខ្មែរមិនមែននៅស្រុកបារាំងនៅស្រុកខ្មែរអ្នកដែលដើរជាមួយខ្ញុំនេះណាខ្ញុំបើថាទៅកំពង់សោមតទៅដល់កំពង់សោមដោកក្រឡាហោមយុទ្ធរាជ បាទខ្ញុំទៅរកធនាគារដកលុយបើអត់ទេខ្ញុំដកល្មមមកចាយស្អីដកទៀតគេថាខ្ជិលដកទៀតមានអីខ្ជិលដើរទៅកាត់នឹងចូលទៅបើយើងស្គាល់ហើយនឹងយ៉ាងចឹងខ្ញុំដកល្មមតែមកដាក់ខ្លួនហើយបើផ្លាន់កបោកខ្ញុំអ្នកណាឆក់ឆក់យកទៅបាទយ៉ាងចឹងអស់20ដុល្លារហ្នឹងបាក់សីស្នងនាំលៀបឆ្លងដែនណាសម័កបើដាក់ក្នុងធនាគារមិនគេថាមានអើយ អានឹងអីទេចង់មានដើរយកលុយធ្វើអាវពាក់តែហ្មងទៅបាទនេះដើរទូលុយតែហ្មងណាមិនហៅថាអ្នកមានតុលាឌៀបបាទហេតុអីសាររដ្ឋអាមេរិកនៅតែជួយរបបផ្ដាច់ការអាខ្ញុំបើជាសំណួរនេះជាសំណួរភូមិសាស្ត្រនយោបាយហេតុអីបានជាសហរដ្ឋអាមេរិកនៅតែជួយរបបផ្ដាច់ការបើយើងនិយាយអញ្ចឹងគឺវាអត់ត្រូវទេនេះសហរដ្ឋអាមេរិកជួយពលរដ្ឋខ្មែរអត់មានជំរឿនណាជួយខ្មែរព្រោះបច្ចុប្បន្នណា បើបង្អត់ហ៊ុនសែនវាដាច់ខ្យល់ខ្មែរតើបងប្អូនណាអន្តរជាតិគេគិតវែងឆ្ងាយហេតុតែបានគេមិនប្រាច់ជំនួយពឹងពឹងទេគេសុកចិត្តដាក់បង្វែរពីជំនួសបង្វែរពីការប្រាច់ជំនួយទៅជាទនកម្មបុគ្គលឆាច់សៀងហៃយើងត្រូវត្រូវមើលណាបងប្អូនអន្តរជាតិគេសុកចិត្តដាក់ទនកម្មបុគ្គលប៉ុន្តែគេនៅជួយជំនួយរដ្ឋបដៃទនកម្មបុគ្គលគេថាលុយបង្កកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារទៅរបស់ពួកមន្ត្រីហ៊ុនសែនចឹងទៅ ប៉ុន្តែប្រជាជនវាត្រូវការរស់ប្រទេសកម្ពុជាវាត្រូវការស្ដារវាត្រូវការជួយ យើងកុំគិតថាគេជួយទៅហ៊ុនសែនយើងកុំគិតថាគេជួយរបបផ្ដាច់ការណាយើងគិតថាគេជួយទៅពលរដ្ឋខ្មែរដែលកំពុងស្រេកឃ្លានត្រូវការការស្ដារនៃសេដ្ឋកិច្ចចុះហើយការដាក់ទណ្ឌកម្មយើងគ្រប់គ្រងឲ្យមានការដាក់ទណ្ឌកម្មបុគ្គលដូចជាបង្កកទ្រព្យសម្បត្តិពួកមន្ត្រីយោធាមន្ត្រីពុក មន្ត្រីពុករលួយរដ្ឋមន្ត្រីក្រមគ្រួសារហ៊ុនសែននឹងឲ្យវាទៅហើយនេះបិទទឹកតកាអីនឹងប្តឹងទៅ ICC ឯនឹងវាល្អប៉ុន្តែបងប្អូនយើងគិតអញ្ចេះវិញគិតបែបវិជ្ជមានកុំគិតបែបអវិជ្ជមាននាំម៉ៅម៉ៅណា Dennis Pan អាមេរិកមិនមែនជួយហ៊ុនសែនទេ ជួយពលរដ្ឋខ្មែរជប៉ុនក៏មិនមែនជួយហ៊ុនសែនដែរជួយពលរដ្ឋខ្មែរខាងភូហួរហេតុអីបងប្អូន អ្នកណាកាន់អំណាចក៏គេជួយដែរណាសម្ដេចបវរសិដ្ឋាសឿនសានមិនគេជួយរិសាហ៊ុនសែនកាន់អំណាចទេគេជួយពលរដ្ឋខ្មែរទោះជាសូនតារានាយករដ្ឋមន្ត្រីក៏ដោយលើកលែងតែខ្ញុំនឹងបិទព្រំដែនដោយពួកប៉ុលពតបណ្ដេញទូតចេញទាំងអស់ទុកតែទូតចិនទូតគុយបា ទូតកុម្មុយនីស2 3ហើយបិទច្រកព្រំដែនឲ្យប្រជាជនស៊ីបបរធ្វើស្រែ អានឹងបានជាគេអត់ជួយបានព្រោះយើងបិទមិនឲ្យគេជួយសេងមូនីរ៉ាមូនីរតនាអញ្ចឹងអាមេរិកអន្តរជាតិណាគេជួយខ្មែរពលរដ្ឋខ្មែរដែលក្រខ្សត់គេមានចិត្តជាងហេងសួរដែលចង់កំទេចខ្មែរស្ត្រីមានផ្ទៃពោះនិងកុមារពីព្រោះហេងសួរគាត់អត់មានឈាមជ័រមនោសញ្ចេតនាជាខ្មែរប្រមាណទេគាត់ចាត់ទុកខ្មែរជីវិតជាការលេងសើចទេណា ពួកធម្មតាគាត់ត្រូវស្រឡាញ់ជាតិសាសគាត់ជាងហើយអានឹងនោះណាបាគ្រីសេង និងផ្កាកំពង់ធំអឹមចឹងប្រិយមិត្តណាអឹមសុកប៊ុនធឿនវិចិត្រសួននិងអឹម អាប៉ាត្រីកសុភីនេះដល់អត់មានអីទេបាទអាកំប្រុកល្អិតដល់អត់មានសំណួរឬក៏ចម្លើយអីផ្សេងទៀតទេលេងសុខហាប់ហើយរសារតែពេលវេលាមានកំណត់ផងខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមនឹងចប់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាមបណ្ដាញរត់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតផ្សេងសំណែន ទូរទស្សន៍សោមតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សោមតារាកើនបញ្ញាស្ដាប់គឹមវិសនាកើតខួរក្បាលពុំស្ដាប់ហ៊ុនសែនកើតរុកចិត្តទូរទស្សន៍សោមតារាម៉ែខ្ញុំអើយស្ងឿនសឿង៉ែតស្រាតខោជន់ប្រជាការផ្លាស់ប្ដូរផ្នត់កំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងមកដដែលសូមអរគុណសូមជម្រាបលា រាត្រីសួស្តី